ចឹងបានជានៅ ក្នុងគោលធម៌ទាំង3ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសរុបមកមានសពបាបស្សអករណងជាដើមនេះទីមួយនេះគឺឧបមាដូចជា អ្នកជំងឺត្រូវតមនៅចំណីអាហារដែលប៉ះពាល់ដល់សុខភាពហ្នឹងហើយពីព្រោះចិត្តរបស់យើងដែលមានតំបៅហ្នឹងកាលណា ធ្វើសេចក្តីអាក្រក់វានឹងរបួសទៅដោយសេចក្តីអាក្រក់នោះដូចជាបាតដៃដែលយើងមានដំបៅលូកចូលទៅក្នុងថ្នាំពឹសថ្នាំពឹសរមែងតែងតែជ្រាបចូលនឹងចឹងយ៉ាងណាមិញ កាលណាយើង ធ្វើនៅអំពើអាក្រក់ចិត្តនឹងរបួសចិត្តនឹងសន្សំនៅសន្តានអាក្រក់ដូចគ្នានឹង បុគ្គលអ្នកមានជំងឺត្រូវតមអាហារខ្លះតមទៅជាអ្នកថ្លើមអីត្រូវតមស្រាតមបរិយអីចឹងទៅគ្រឿងសមុទ្រអីចឹងគឺដើម្បីអ្វីដើម្បីកុំឲ្យវាប៉ះពាល់ដល់សុខភាព តែរោគនឹងមិនបានជាដោយគ្រាន់តែតមប៉ុណ្ណោះទេត្រូវការអាហារជំនួយត្រូវព្យាយាមបរិភោគអាហារដែលមានជីវជាតិល្អណា ទៅរាងកាយនឹងអាចទប់ទល់បានពីព្រោះជួនកាលតមអាហារខ្លះធ្វើឲ្យសុខភាពយើងនឹងទន់ខ្សោយណាធ្វើឲ្យសុខភាពទន់ខ្សោយព្រោះយើងតមអស់ច្រើនទៅអាចធ្វើឲ្យសុខភាពយើងនឹងទន់ខ្សោយអញ្ចឹងជាមួយនឹងការផ្ដល់នៅជីវជាតិទៅដល់រាងកាយនឹងទល់តែខំបរិភោគនៅអាហារផ្សេងផ្សេង បើទោះជាយើងមិនពេញចិត្តក៏ដោយតែដឹងថា អាហារហ្នឹងវាជួយគ្រប់គ្រងសុខភាពរបស់យើងតែហៅថាភ្នែកអញ្ចឹងគេឲ្យពិសាការ៉ុតឲ្យបានច្រើនអញ្ចឹងទៅប៉ុន្តែពេលយើងអត់សូវចូលចិត្តទេតែត្រូវតែប្រឹងត្រូវតែប្រឹងកុសលធម៌គ្រប់បែបយ៉ាងអញ្ចឹងដែរវាមិនមែនសុទ្ធតែជាទីពេញចិត្តជាទីគប់អធិស្ស្រ័យរបស់យើងទេប៉ុន្តែ ត្រូវតែព្យាយាមព្យាយាម គឺភាវនាប្រធានអ្នកនោះការចម្រើន ធ្វើនៅកុសលថ្មីថ្មីហ្នឹងឲ្យបានច្រើនបាទដើម្បីឲ្យសុខភាពផ្លូវចិត្តហ្នឹងវាបានពេញបរិបូរណ៍ហើយឧបមាមួយយ៉ាងទៀតនោះដោយសាររោគដែលមាននៅក្នុង ខ្លួនរបស់យើងហ្នឹងมันជាទៅដោយ ការធ្វើពីមុខនឹងតែប៉ុណ្ណោះទេ គឺតមហើយនឹងពិសានឹងប៉ុណ្ណឹងទេទាល់តែលេបថ្នាំលេបថ្នាំថ្នាំនឹងទៅកម្ចាត់ នៅមូលហេតុដែលនាំឲ្យឈឺទៅកម្ចាត់មេរោគគឺចំណុចចុងក្រោយនឹងគឺបានដល់សច្ចតបរិយោតប៉ុណ្ណឹងជំរះជំរះសន្តានចិត្តនឹងឲ្យបានស្អាតបានផលរផង់ បើប្រៀបជាមួយនឹងទឹកពីងក៏អាចប្រៀបបាន ការដែលយើងចង់បានទឹកនៅក្នុងពីងនឹងថ្លាស្អាតទីមួយកុំដាក់របស់កក្រិចចូលនៅក្នុងពីងនឹងវាមានកកស្រាប់ហើយហើយយើងមិនដាក់របស់កក្រិចចូលបន្ថែមហើយម្យ៉ាងទៀតត្រូវរក្សាលំនឹងទឹកនឹងឲ្យនឹងកុំឲ្យកលក់ ទៅកកដែលនៅក្នុង ទឹកក្នុងពីងហ្នឹងគឺធ្លាក់ទៅក្រោម ដូចគ្នានឹងយើងព្យាយាមធ្វើសេចក្តីល្អអញ្ចឹងប៉ុន្តែវាមិនតន់អស់នៅកកនៅខាងបាតទល់តែយើងរំលែកឬក៏ច្រោះយ៉ាងណា យកកកនឹងចេញពីខាងបាតនឹងឲ្យអស់ទៅទៀតទៅទឹកនឹងឈប់คลายជាល្អ យ៉ាងណាមិញសន្តានចិត្តយើងដូចគ្នាអញ្ចឹងចុងក្រោយត្រូវតែច្រោះត្រូវតែស្រិតយកកកគឺមូលហេតុដែលនាំឲ្យកើតអកុសលផ្សេងផ្សេងហ្នឹងដោយការជំរះសន្តានចិត្តហ្នឹងឲ្យស្អាតផូរផង់អញ្ចឹងកិច្ចការរបស់យើងទាំងអស់គ្នានេះដល់គោលដៅចុងបញ្ចប់នេះវាទល់តែអស់កកផ្លូវចិត្តហ្នឹងទៅឈ្មោះថាចប់កិច្ចចប់កិច្ចនៅ ក្នុងការធ្វើការប្រព្រឹត្ត ហ្នឹងណាដូចជាកិច្ច16កិច្ច16បានបំពេញសពគ្រប់ហ្នឹងគឺមានតែចំពោះ ព្រះរហន្តខៃណាស្របទេពុទ្ធជននេះទោះបី ជាចេះដឹងច្រើនប៉ុណ្ណាក៏ដោយក៏មិនតាន់បាន សម្រេចកិច្ចឯណាមួយឡើយដែលឈ្មោះថាកិច្ចសម្រេចមានន័យថា សម្រេចហើយមិនមានសល់ដើម្បីធ្វើទៀត ឈ្មោះថាការងារនឹងស្ដេចបើធ្វើដដែលដដែលធ្វើហើយថ្ងៃនឹងមិនរួចថ្ងៃស្អែកធ្វើទៀតឈ្មោះថាមិនរួចទេណាហើយបុគ្គលដែលជាប់កិច្ចនោះអស់កិច្ចដែលត្រូវធ្វើនោះតើតែប្រខៃណាស្របឯនោះរីឯយើងជាបុត្រជន ទាំងញាតញោមទាំងអាត្មា ទាំងបធេរានុធេរៈគ្រប់ព្រះអង្គ ដែលរស់រៀនមានជីវិតហើយនៅក្នុងភាពជាបុត្រជនហ្នឹងគឺត្រូវតែសិក្សាត្រូវតែរៀនពិចារណារហូត ដល់ទៅ ថ្ងៃលាចាកលោកនេះបានប៉ុណ្ណា គឺប៉ុណ្ណឹងចប់ទៅសន្តានប៉ុណ្ណាគឺប៉ុណ្ណឹងណាគឺតាំងនៅ ក្នុងសេចក្តីមិនប្រមាទធัวដែលនិយាយថាកុំប្រមាទហ្នឹងគឺសម្រាប់យើងទាំងអស់គ្នាហ្នឹងណាទាំងអស់គ្នាហ្នឹងបាទដូច្នេះឥឡូវនេះខ្ញុំកណាអាត្មាក្រំតែរំលឹក បន្តិចបន្តួចថាហេតុអ្វីបានជាបុណ្យកុសលនឹងយើងត្រូវតែធ្វើជានិច្ចការដែលត្រូវធ្វើបុណ្យកុសលជានិច្ចមកអំពីជាធម្មតានឹងអកុសលវាកើតជានិច្ចប្រសិនបើនៅក្នុងចិត្តរបស់យើងនឹងអត់មានអកុសលទេមិនចាំបាច់ធ្វើបុណ្យទេមិនចាំបាច់សមាទានមិនចាំបាច់ពិចារណាមិនចាំបាច់ ចម្រើនសមាធិឬក៏ការអប់រំចិត្តអីមិនចាំបាច់ទេដូចគ្នានឹងមនុស្សអត់ឈឺមនុស្សអត់ឈឺចាំបាច់ទៅពេទ្យធ្វើអីចាំបាច់លេបថ្នាំធ្វើអីណាវាមិនចាំបាច់ទេហើយអ្នកអត់ឈឺដែលរសាថ្នាំពេទ្យនោះគ្រាន់តែទុកឲ្យអ្នកអត់ឈឺតែម្ដងដូចគ្នានឹងព្រះអរហន្តខ័យណាស្របចឹងលោកមិនលេបលោកមិនព្យាបាលខ្លួនលោកទេធัวនឹងមិនបដិបត្តិខ្លួនលោកទេ ក៏ប៉ុន្តែលោកសិក្សាជាផនដាគេរិកបរិយ័តហ្នឹងតំណតទុកឲ្យយើងទាំងអស់គ្នាដែលជាពុទ្ធជនដែលនៅឈឺនឹងឯងនឹងចឹងដូច្នេះក្រៅពីការស្ដាប់ក្រៅពីការសិក្សាក្រៅពីការពិចារណា ក្រៅពីការសង្កេតអត្តន័យនិងការបដិបត្តិនៅធម្មៈដែលជា អវាទានុសាសនីរបស់ព្រះសម្មាសម្ពុទ្ធនឹងអត់មាន វិធីផ្សេងទេបាទអត់មានឡើយ នៅក្នុងទេសនាមានច្រើនយ៉ាងមានអាណាទេសនាមានទេសនាបដិហារិយៈមានអនុសាសនីបដិហារិយៈទាំងអស់នេះចង់បញ្ចប់មកព្រះអង្គសរសើរតែមួយគឺអនុសាសនីការ ដែលយើង សិក្សាតាមអវាទរបស់ព្រះសម្មាសម្ពុទ្ធបានយល់ដឹងហើយគោរពបប្រតិបត្តិ រឿងការទេសនាដោយមានរិទ្ធមានបារមីនោះធ្វើត្បិតថាព្រះសម្មាសម្ពុទ្ធព្រះអង្គធ្លាប់ប្រើព្រះសាវកតតេធ្លាប់ប្រើប៉ុន្តែវាមានតាមសម័យតាមកាលប៉ុន្តែ អនុសាសនីបដិហារយៈនេះ មានគ្រប់សម័យកាលឲ្យតែយើងបានសិក្សារៀនសូត្រមិនចាំបាច់មានរិទ្ធមាន អភិញ្ញាអីទេអាចបញ្ជូន បញ្ញាយើងនឹងទៅចូលទៅដល់សច្ចធម៌បាននឹងអញ្ចឹងវា ចំពោះបុគ្គលអ្នកមានរិទ្ធបារមីនោះទាល់តែនៅក្នុងសម័យកាលអ្នកមានបុណ្យច្រើន ដូចជាសម័យព្រះអង្គអីចឹងបានមានប៉ុន្តែសម័យយើងនេះយើងមិនមានដល់ចំណុចនោះក៏ប៉ុន្តែអនុសាសនីបរិហារយៈនឹងយើងអាចសិក្សាអាចប្រាប់គ្នា បានអាចបដិបត្តិបានបាទនឹងហើយយើងពិចារណាមើលចុះវាមិនជាច្រើនទេបរិស័យដែលចូលចិត្តស្ដាប់ធម៌អា នៅស្រុកខ្មែរក៏ដូចជាស្រុកអាមេរិកកាំងកាណាដាឬក៏អូស្ត្រាលីអីហ្នឹងมันច្រើនណាស់ថ្មដើរសំដែងធោច្រើនជួបញាតិញោមដែលដែលដែរបើយើងប្រៀបធៀបមកនៅ Long Beach បើយើង គិតមើលខ្មែរថាប្រហែលជា10 20ម៉ឺននាក់មិនដឹងច្រើនហ្នឹងហើយប៉ុន្តែថាជួបកន្លែងសំដែងធោដូចជាតិចតិចណា ហ្នឹងហើយគឺมันជាច្រើនណាมันជាច្រើនអញ្ចឹងបានអឺយើងគិតថាធัวនេះបើអង្គុយស្ដាប់បើពិចារណាសិតទៅពិចារណាបានណាតែយើងបតោក៏វាមិនកើតទៅទៀតវានៅលើឧបនិឧបនិស្ស័យសំបីព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គសម្ដែងដែរព្រះអង្គថា នៅពេលមួយព្រះអង្គចាប់ទូលីចឹងមកហើយព្រះអង្គរយទៅវិញអស់ហើយព្រះអង្គសួរភិក្ខុទាំងឡាយថា មនាលភិក្ខុទាំងឡាយតើអ្នកប្រៀបធៀបយ៉ាងណារវាងធូលីដែលជាប់ចុងកញ្ចក់តថាគតហើយនឹងធូលីដែលនៅលើផែនដីទាំងមូល បានភិក្ខុទាំងឡាយដល់ប្រៀបយ៉ាងម៉េចទៅព្រះអង្គបើធូលីនៅជាប់កញ្ចក់ព្រះអង្គចុងកញ្ចក់ព្រះអង្គនឹងតិចសើតសឹងតែមើលមិនឃើញរីឯធូលីដែលនៅលើផែនដីនោះច្រើនណាស់គណនាមិនអស់ទេបានព្រះអង្គថាត្រូវហើយ ត្រូវហើយសត្វលោក ដែលបានទទួលយកនៅធម៌របស់ ព្រះសម្មាសម្ពុទ្ធប្រកាសដូចជាតថាគតនេះណាតិចដូចជាធូលីដែលជាប់ចុងក្រចកតថាគតអញ្ចឹងរីឯអ្នកដែលមិនបាន ទទួលយកធម៌របស់ព្រះអង្គនឹងវាច្រើនដូចជាអឺធូលីនៅលើផែនដីអញ្ចឹងហ្នឹងហើយពីមុនអាត្មាអត់ចង់ជឿណា នៅស្រុកស្រែស្រុកជនបទអីចឹងឲ្យតែឃើញលោកធ្វើបន់ធ្វើអីឃើញញាតិញោមស្ដាប់ធัวមិនគាត់ថាតិចមានបន់មានទេសនាតិចហ្នឹងយើងប្រៀបជាមួយអ្នកដែលអត់បានស្ដាប់ហើយយើងប្រៀបជាមួយប្រទេសដែលកាន់ពុទ្ធសាសនា មានប្រទេសជាច្រើននៅក្នុងពិភពលោកមិននឹងដែលលើទៅធัวនឹងយ៉ាងម៉េចផងណាហើយសូម្បីតែយើងកើតតនខណៈសម័យតនពុទ្ធសាសនា នៅតែស្ដាប់តិចអញ្ចឹង ហើយសំបីតែវត្តដែលកើតរាប់ពាន់វត្តនៅស្រុកខ្មែរយើងហ្នឹងក៏មិនបានដាក់ពេលអង្គុយយកធូរហ្នឹងជាសំខាន់ដែរណាគឺគឺតិចមែនតើញាតិញោមតិចណាមិនបាច់និយាយដល់អ្នកដែលមិនចូលវត្តសំបីតែអ្នកចូលវត្តហ្នឹងណាតើយកធូរមកពិចារណាហ្នឹងប្រហែលអ្នកណាយកធម៌មកពិចារណាបានអ្នកការបង្កើតវត្តខ្លះជួនកាលគ្រាន់តែថាអូដូចវត្តនោះឆ្ងាយ ដាក់តនេះទៅញោមញាតចាស់ចាស់ដើរទៅសមាទានដល់ប៉ុណ្ណាណាប៉ុន្តែថាឲ្យទៅអង្គុយសិក្សាឲ្យទៅស្គាល់ព្រះសម្មាសម្ពុទ្ធឲ្យយល់ពីសទ្ធាសិលចាកៈបញ្ញាឲ្យយល់ច្បាស់ក្នុងការបដិបត្តិក្នុងជីវិតហ្នឹងតិចមែនទេតិចទេនៅក្នុងចំណោមអ្នកកាន់ពុទ្ធសាសនាហើយហ្នឹងណាយើងកុំនិយាយពីរឿងអ្នកអត់តន់កាន់និយាយពីអ្នកកាន់ហ្នឹង បានពេលអង្គុយពិភាក្សារឿងធម៌អាហ្នឹងតិចឬច្រើនញាតិញោម ណាតិចណាតិចណាសឹងតែមិនមានណាណាតិចមែនទេយើងកុំនិយាយដល់ទៅអ្នកមិនតន់ចូលវត្តអ្នកដែលចូលវត្តហើយនឹងយកធម៌មកជាកតិយកធម៌ជាធម្មាធិបតីនេះគឺតិចមែនទេកុំនិយាយដល់ទៅញាតញោមដែលជាអ្នកកាន់ធម្មតាសំបីតបុះជាបព្វជិតហើយនឹងយកធម៌ជា ធម្មាធិបតីនឹងរឹតតែតិចទៅទៀត ណាដែលយើងមើលទៅអញ្ចឹងបានថារឿងនេះ គឺនៅលើអបនិស្ស័យមិននៅលើអ្នកណាទេដូចពេលដែលព្រះអង្គត្រាស់សម្ដែងជាមួយ ព្រះអនន្តពេលដែលបាសក5នាក់អឺទៅស្ដាប់ធัวអញ្ចឹង5នាក់ហ្នឹងស្ដាប់បានតែម្នាក់ហ្នឹងអ្នកទៅស្ដាប់ផងអ្នកទៅស្ដាប់ផងគុំនិយាយអ្នកអត់ស្ដាប់និយាយអ្នកដែលស្ដាប់ ម្នាក់ស្ដាប់ទៅមើលមេឃមើលផ្កាយម្នាក់ទៀតស្ដាប់ទៅងរន់ដើមឈើម្នាក់ទៀតស្ដាប់ទៅដេកលក់ម្នាក់ទៀតស្ដាប់ទៅយកឈើគូសដីលេងម្នាក់ទៀតស្ដាប់ទៅដោយយកចិត្តទុកដាក់ព្រះអនន្តថាអីក៏យ៉ាងនេះខ្ញុំព្រះអង្គស្ដាប់ធម៌ព្រះអង្គតាំងពីដើមដល់ចប់មានល្អបាត់ដើមល្អបាត់កណ្ដាលល្អបាត់ចុងពីរោះកើតបិតិពេញរូបរាងកាយគ្រប់សរសៃរោមទាំងអស់មិនក៏បាសក់នេះស្ដាប់ដូចទៅប្រហើអត់មាន ទាំងជ្រះថ្លាសบายចិត្តអីផងបានព្រះសម្មាសម្ពុទ្ធសុធនាឯងមិនដឹងទេខ្ញុំព្រះអង្គមិនដឹង បានព្រះអង្គធម្មរាលអនន្តហើយនៅក្នុងសង្សារចៈនេះណា ពីមួយជាតិទៅមួយជាតិមិនបាច់មកពិចារណាធัวទេ ក្រំតែលើពាក្យថាពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈពាក្យនេះយូរយូរទៅកើតឡើងម្ដង ពុទ្ធោលោកេអបាណោពុទ្ធកើតឡើង ក្នុងលោកហើយធម្មោលោកេអបាណោពធោកើតឡើង ក្នុងលោកហើយសង្ឃោលោកេអបាណោពធោប្រសងកើតឡើងក្នុងលោកហើយគ្រាន់តែលឺដំណឹងបាច់ដោះស្ដាប់ឯគ្រាន់លឺដំណឹង ថាមានពុទ្ធហើយមានពធោហើយមានប្រសងហើយពាក្យប៉ុណ្ណឹងក៏សត្វទាំងឡាយមិនងាយលឺឡើយ ធ្វើម៉េចឲ្យមាននិស័យស្ដាប់យល់ចូលចិត្តកំតន់និយាយរឿងយល់កំតន់និយាយរឿងចាក់ធ្លុះក្រន់តែលឺនឹងក៏កម្រលឺដែរក្នុងសង្សារវដ្ត ទី1រឿងដែលក្រមិនបានលឺគឺយើងកើតខុសកន្លែងទី2មិនងាយមានពុទ្ធសាសនាកើតឡើងនៅក្នុងសង្សារវដ្តនេះមើលមកផែនដីនេះទៅតែមានពុទ្ធប្រមាណអង្គ4អង្គហើយចន្លោះដែលអត់មានពុទ្ធកើតឡើងមានពាក្យហ្នឹងណាពិភពលោកទាំងមូលអត់មានពាក្យហ្នឹងអត់មានពុទ្ធពធប្រសងហ្នឹងអត់មានទេ អញ្ចឹងបើពាក្យនឹងក្រអញ្ចឹងតើងាយអីដើម្បីឲ្យមានសัตว์នឹងចូលមកពិចារណាធัวកើតណាហើយបានព្រះអង្គត្រាស់តទៅទៀតធម្មនាលអនន្តចុះអ្វីទៅដែលសម្បូរដែលសម្បូរគឺកថាផ្សេងផ្សេងដូចជាសុខសบายទេមានកូនប្រមាណណាហើយអឺរស់ស៊ីអីផឹកទៅស៊ីទៅរំទៅ ពាក្យនេះសម័យណាក៏មានជនជាតិណាក៏មានមែនទេញាតិញោមហ្នឹងហើយអឺផឹកទៅស៊ីទៅរំទៅសកលពាក្យហ្នឹងអញ្ចឹងសត្វលោកវាជ្រោកជ្រាកទៅលើរបស់នឹងសម្បូរណាតែរឿងក្រន្តពាក្យពុទ្ធពធប្រសងនេះមិនងាយសោះឡើយព្រោះហេតុដូច្នោះហើយបានជាអ្នកទាំងអស់នេះមកស្ដាប់ធម៌តថាគតមិនបានពីព្រោះបើ ក៏លេចទៅមើលអតីតជាតិរបស់គាត់រាប់រយជាតិមកហើយគាត់មិនដែលលើពាក្យធួរឲ្យមួយម៉ាត់ផងអញ្ចឹងវាអត់មានឧបនិស្ស័យរឿងពិចារណានឹងសោះខ្លះធ្លាប់ថប់កើតជាចលែននឹង500ជាតិទៅខ្លះកើតជាស្វានឹង500ជាតិទៅខ្លះកើតជាពស់ថ្លាននឹង500ជាតិមកខ្លះកើតជាគ្រូទស្សទាយ500ជាតិទៀតមានន័យថាមិនបានដែលគិតរឿងហេតុផលទេ ដល់ដល់បាសកម្នាក់ដែលគាត់ស្ដាប់ដោយយកចិត្តទុកដាក់គឺគាត់ធ្លាប់ពិចារណាហេតុផលនឹងគាត់ចេះដឹងច្រើនធ្វើត្បិតថាវិជាទៅកន្លងមកមិនមែនជាធัวដែលព្រះសម្មាសម្ពុទ្ធត្រាស់ទេប៉ុន្តែគាត់ចូលចិត្តសិក្សារឿងដែលមានហេតុផល ដល់តែមកជួបព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីហេតុបច្ច័យវាត្រូវគ្នាអញ្ចឹងញាតិញោមត្រូវដឹងថាញាតិញោមចូលចិត្តស្ដាប់ធម៌ពេលនេះមិនឯងឯងទេមានទុនខ្លះហើយបើអត់ទុនវិញនិយាយធម៌ទៅ នឹងងើយតែឥឡូវហ្នឹងឯង មែនណាមែនតានិយាយមែនតាហ្នឹងគឺដោយសារមាន មានទុនអញ្ចឹងមកបើសិនជាអត់មានទុនអត់មានអបនិស័យចូលគ្នាទេ ស្ដាប់ទៅងើយដូចអស់សំណើចអីចឹងទៅមនុស្សគេសម័យនេះមិននិយាយធัวស្អីចឹងបានជា សំណួរយប់យប់យប់មិញគេសួរថា ហេតុអីបានជាព្រះពុទ្ធសាសនានឹងកើតតាំងពីយូរបើគិតពីសករាជវិញមុនគ្រិស្តសករាជហេតុអីបានជាទៅជាអ្នកកាន់ពុទ្ធសាសនានឹងតិចទៅវិញហើយកាន់សាសនាដតីនឹងបែរទៅជាច្រើនទៅវិញបើសាសនានឹងកើតយូរហើយនឹងតើវាយ៉ាងម៉េចតាមពិត បើយើង ឆ្លើយថាពុទ្ធសាសនាល្អជាងគេក៏គេមិនព្រមដែរតែបើយើងឆ្លើយថាវាជារឿងអបនិស្ស័យសត្វអានឹងត្រូវជាង ហើយរឿងច្រើនឬតិចមិនមែនជាកត្តាកំណត់ថាខុសឬត្រូវទេ មិនមែនថាឲ្យតែមនុស្សចូលចិត្តធ្វើច្រើន អានឹងរឿងត្រូវមិនមែនទេណាហើយ មនុស្សធ្វើតិចសិតតែរឿងខុស ក៏មិនមែនដែរឧទាហរណ៍ដូចជាក្នុងសង្គមរាល់ថ្ងៃបើបូកសរុបអ្នកផឹកស្រាហើយអ្នកអត់ផឹកណាច្រើនជាងនៅស្រុកខ្មែរតាមអាត្មាសរុបមើលប្រុសប្រុសដកតពួកអ្នកបួសចេញសិទ្ធិផឹកអើមានខ្លះដែរតែគេអត់ប៉ុន្តែសួរថាអ្នកអត់និងអ្នកផឹកនឹងណាច្រើនជាងផឹកច្រើនជាង អញ្ចឹងយើងអាចវិនិច្ឆ័យបានទេថាមកអញ្ចឹងខាងណាតើធ្វើច្រើនខាងនឹងត្រូវអាចនិយាយចឹងបានទេមិនអាចនិយាយចឹងបានទេហ្នឹងហើយហោដូចជាពាក្យជេរបចោ មានមនុស្សច្រើនចេះជេរបចោ មានមនុស្សតិចណាស់ដែលមិនចូលចិត្តជេរបចោអញ្ចឹងបើគេជេរច្រើនហើយអញ្ចឹងអ្នកជេរដល់ច្រើននឹងត្រឹមត្រូវឬក៏អ្នកអត់ជេរត្រឹមត្រូវហ្នឹងហើយហោអ្នកកុហក មានមនុស្សជាច្រើនចេះកុហកមានមនុស្សតិចទេដែលមិនកុហកអញ្ចឹងយើងវិនិច្ឆ័យថាដោយសារតែអ្នកអត់កុហកតិចអញ្ចឹងអ្នកអត់កុហកនឹងដើរខុសអ្នកចេះកុហកភាកច្រើនគេត្រូវអាចនិយាយចឹងបានទេអាចនិយាយចឹងបានទេអត់ទេអញ្ចឹងភាកច្រើននិងភាកតិចមិនមែនជាកត្តាកំណត់ថារឿងអ្នកជឿច្រើនសិតតែត្រឹមត្រូវមិនមែនទេនឹងអញ្ចឹង ប៉ុន្តែយ៉ាងណាជាសិទ្ធិសេរីភាពរបស់គេហើយព្រះសម្មាសម្ពុទ្ធក៏មិនបានអះអាងថាយើងនឹងមកដឹកនាំសត្វលោកទាំងអស់នៅក្នុងពិភពលោកនេះឲ្យចូលមកកាន់ធម៌វិន័យរបស់តថាគតទាំងអស់ព្រះអង្គអត់ថាអញ្ចឹងទេយើងមកប្រោសតែអ្នកមានឧបនិស្ស័យឃើញទេយើងមកប្រោសតែអ្នកមានឧបនិស្ស័យអញ្ចឹងពាក្យថាមកប្រោសតែអ្នកមានឧបនិស្ស័យនេះមិនមែនតែប្រពុតទេទាំងព្រះអង្គសានសុជានេះក៏ចឹងដែរ មកទេសនាតែអ្នកមានឧបនិស្ស័យមិនទៅអ្នកមានឧបនិស្ស័យអ្នកដែលណាដែលមកស្ដាប់អ្នកអត់មកស្ដាប់មានឧបនិស្ស័យទេអត់ពាក្យហ្នឹងគឺត្រូវសំបីបកក៏ដោយគឺបង្កើតបកក៏ដោយ បង្កើតពីគោលនយោបាយបករបស់ខ្លួនចេញចេញចេញចេះប៉ុន្តែអ្នកឯងនិយាយត្រូវប៉ុណ្ណាក៏ដោយមិនមែនបោះឲ្យអ្នកឯងទាំងអស់ទេបោះឲ្យអ្នកឯងតែណាចូលចិត្តអ្នកឯងតាអ្នកគេអត់ចូលចិត្តគេអត់បោះឲ្យ ឃើញនៅលើឧបនិស្ស័យដដែលណានៅតែឃើញឧបនិស្ស័យអញ្ចឹងអឺជាមួយទេវតតព្រះអង្គហើយជាមួយទេវតតអ្នកណាគេស្រឡាញ់ទេវតតគេទៅតាមទេវតតហ្នឹងហើយអ្នកណាស្រឡាញ់ព្រះអង្គមកតាមព្រះអង្គអញ្ចឹងពាក្យហ្នឹងគឺត្រឹមត្រូវណាស់ញាតិញោមត្រឹមត្រូវមែនតែនទៅគឺប្រោះបានតែអ្នកមានឧបនិស្ស័យហើយអញ្ចឹងប្រើពាក្យប៉ុណ្ណឹង វាកាត់បន្ថយការឈឺចិត្តយើងមិនទៅទៅមិនទៅទាស់ជាមួយមនុស្សដែលមិនដើរតាមយើងយើងអត់ទាស់ណាយើងមិនឈឺចិត្តដោយសារអីគ្រាន់តែដាក់ពាក្យថាដែលយើងអប់រំមិនបានមកអំពីមិនមានឧបនិស្ស័យដោយព្រះសម្មាសម្ពុទ្ធចឹងព្រះអង្គមិនទៅឈឺចាប់អីជាមួយនឹងមនុស្សអត់ស្ដាប់ព្រះអង្គទេព្រះអង្គត្រូវប្រមាលមើលថាអ្នកណាតថាគតទៅជួយបានគេហ្នឹងចឹងបានជាមានអឺ កិច្ចមួយនៅក្នុងបណ្ដាពុទ្ធកិច្ចទាំង5ហ្នឹងគឺប្រមើលមើលឧបនិស្ស័យណែឯងនៅចិត្តវត្តក៏ដោយមើលតែនិយាយមិនកើតទុកសិនទុកសិនទៅកន្លែងណាដែលអាចនិយាយបានដូចចន្ទៈសោករិកៈចឹងស្លាប់ជ្រូកហើយនៅចិត្តវត្តតែដែលព្រះអង្គទៅប្រោសឯងទៅប្រោសគាត់ស្ដាប់វាមិនបាន នេះអាការដែលមិនស្ដាប់ឬក៏ស្ដាប់មិនបាននឹងឯងដែលឈ្មោះថាមិនមែនឧបនិស្ស័យព្រះអង្គសុកចិត្តនិមន្ត100យោជ200យោជទៅប្រោសមនុស្សម្នាក់2នាក់ដែលមានឧបនិស្ស័យនឹងចឹងហើយបើព្រះអង្គចំណាយពេលចំពោះអ្នក ដែលអត់មានឧបនិស្ស័យចំណាយវាអត់ប្រយោជន៍ចំណាយមិនកើតចំណាយអស់ទៅពេល ស្ដាប់មិនបាន ឬថាមិនស្ដាប់នឹងតែម្ដងនឹងចឹងចឹងបានជារឿងពាក្យថាឧបនិស្ស័យហ្នឹង ទោះបីជាចិត្តដូចជាឆ្ងាយនោះឯងធម៌ដែលចិត្តគ្នាគឺកុសលនិងកុសលអកុសលនិងអកុសលធម៌នឹងសិទ្ធិចិត្តគ្នាប៉ុន្តែធម៌ដែលឆ្ងាយគ្នាគឺកុសលនិងអកុសលអកុសលនិងកុសលពីរនេះទោះបីចាកើតនៅក្នុងសន្តាននៃបុគ្គលដែលកើតនៅចិត្តគ្នានៅជាមួយគ្នាតែបើមានទិដ្ឋិខុសគ្នាឈ្មោះថានៅឆ្ងាយពីគ្នាប្រៀបបីដូចជាជើងមេឃ ត្រើយសមុទ្រមកខាងម្នាក់ឬក៏មេឃនឹងដី ឬក៏ទីព្រះអាទិត្យរះនិងទីព្រះអាទិត្យលិចណាហើយសរុបមកព្រះអង្គសម្ដែងធម៌របស់សัพបរោះនិងអសัพបរោះនឹងឆ្ងាយពីគ្នាអញ្ចឹងអត់ដែលស្គាល់រសជាតិគ្នាទេសัพបរោះក៏មិនអាចចូលជាមួយអសัพបរោះបាន អសัพបរោះក៏មិនអាចចូលជាមួយនឹងសัพបរោះបាននិយាយពីធម៌ធម៌ហ្នឹងគឺមិនអាចដោយក្នុងចិត្តរបស់យើងសូម្បីតែខ្លួនយើងម្នាក់ទោះបីយើងធ្លាប់ធ្វើអាក្រក់ និងធ្វើល្អតែសេចក្តីអាក្រក់និងសេចក្តីល្អនឹងវាមិនដែលចូលគ្នាទេអត់ដែលចូលគ្នាទេខណៈណាដែលចិត្តល្អកើតឡើងអឺសេចក្តីអាក្រក់នឹងខ្ចាត់ចេញពីចិត្តខណៈណាដែលសេចក្តីអាក្រក់កើតឡើងអស់អាល្អក្នុង ចិត្តនឹងវាវាអត់កើតទេញាតិញោមពិនិត្យមើលញាតិញោមទោះបីជាញាតិញោមអាណិតស្រឡាញ់មេត្តា ចំពោះអ្នកណាជ្រះថ្លាប៉ុន្តែក្រំតែសេចក្តីខឹងក្រោធកើតឡើងភ្លាមអស់អាសេចក្តីអាណិតនឹងអស់ វាអត់នៅជាមួយគ្នាទេវាអត់នៅជាមួយគ្នាទេនេះគឺជាចិត្តនិយមនឹងអញ្ចឹងកុំថាឡើយតតែមនុស្សពីរនាក់មនុស្សម្នាក់ហ្នឹងណាធัวសัพបរោះនិងធัวអសัพបរោះហ្នឹងកើតផ្លាស់វេនគ្នាណាអត់អាចកើតនៅក្នុងពេលដំណើរគ្នាបាន ទេអញ្ចឹងបានជាព្រះអង្គឲ្យចម្រើនរឿយរឿយនៅក្នុងសេចក្តីល្អហ្នឹងដើម្បីអីដើម្បីឲ្យសេចក្តីល្អហ្នឹងមកកាត់កាប់នៅហរតីរបស់យើងហ្នឹងកុំឲ្យសេចក្តីអាក្រក់ហ្នឹងវាចូលមកជាយីនោះ។ នឹងចឹងអាត្មាសំដែងអ្នកឯងជាទៅណោះជាទៅទៅជាទៅទៅហ្នឹងហើយចឹងបានក្រំតែយើងធ្វើហើយយើងពេញចិត្តជាមួយនឹងអ្វីដែលវាកំពុងកើតឡើងនឹងត្រូវបន្តទៅទៀតចឹងបានព្រះអង្គសម្ដែងថាបញ្ញញ្ចេបរិសោកយិរាបើបរោះស្ត្រីធ្វើបុណ្យ កយរាធិហ្នឹងប៉ុណ្ណាប៉ុណ្ណាត្រូវតែធ្វើហ្នឹងឲ្យរឿយរឿយរឿយរឿយមិនមែនធ្វើតែម្ដងទេធ្វើរឿយរឿយតាមហិឆន្ទទាំងហើយត្រូវធ្វើសេចក្តីពេញចិត្តក្នុងប៉ុនហ្នឹងទៀតណាក្នុងអំពើប៉ុនដែលយើងធ្វើហ្នឹងសខោបញ្ញាសវិជ្ជាព្រោះថាប៉ុនហ្នឹងដើម្បីនាំមកនៅសេចក្តីសុខណាបានជាត្រូវធ្វើរឿយរឿយដូចដូចយើងហាត់ប្រានអញ្ចឹងមិនខុសគ្នាណាហាត់ប្រានសរោ តម្ងន់អីចឹងគឺថាទល់តែធ្វើរឿយរឿយរឿយរឿយផ្នែកសេចក្តីល្អញាតិញោមត្រូវដឹងថា ពាក់ព័ន្ធនឹងការប្រឹងប្រែងទាំងអស់រីឯសេចក្តីអាក្រក់វិញមិនបាច់ប្រឹងទេសេចក្តីអាក្រក់វិញមិនបាច់ប្រឹងទេសុខភាពយើងក៏អញ្ចឹងជា ធម្មជាតិសុខភាពយើងរឿងដែលថែឲ្យវាជានានឹងពិបាករឿងឲ្យឈឺរឿងឲ្យស្លាប់នឹងងាយតា រឿងរស់បានពិបាកព្រះអង្គសម្ដែងអញ្ចឹងដែរថាកិច្ចឆោមនុស្សបដិលាភោគណាការត្រឡប់បានកើតជាមនុស្សជាការលំបាកអឺហើយកិច្ចឆੰងមច្ចានជីវិតាំងរស់ជាមនុស្សហ្នឹងណាឲ្យវារស់បានស្រួលហ្នឹងគឺជាការលំលំបាកអញ្ចឹងលំបាកហ្នឹងគឺលំបាករស់មិនមែនលំបាកស្លាប់ឯស្លាប់ងាយតែមិនចង់រស់ឯដើរមកធ្វើអត់ដឹងអីតាមផ្លូវតិចទៅទៅចាប់ខ្សែភ្លើងតិចទៅ នេះមិនប្រាប់ឲ្យញាតិញោមធ្វើអញ្ចឹងណាគ្រាន់ប្រៀបជាលក្ខណៈទូទៅថាអ្វីដែលទៅប្រឹងងើបប្រឹងរស់ប្រឹងធ្វើល្អហ្នឹងសិតទៅពាក់ព័ន្ធនឹងការប្រឹងញាតិញោមមកដល់ប្រទេសទី3នេះក៏អញ្ចឹងនេះគឺសិតតែប្រឹងទាំងអស់ឧបមាជាមួយឡើងដើមដូងពិបាកតឡើងទេ ពេលចង់ធ្លាក់វិញប្រឡែងតដៃមកមកហើយរឿងទំនាញមកខាងក្រោមនឹងគឺលឿនជាទីបំបំផុតអញ្ចឹង អកុសលគឺជាឈ្មោះនៃធัวនៅខាងក្រោមដែលវាទាញសត្វលោកនឹងឲ្យធ្លាក់មកខាងក្រោមរីឯកុសលគឺជាធัวដែលយឹតយោងសន្តានចិត្តនឹងឲ្យទៅខាង លើអញ្ចឹងពាក្យថាយោងត្រូវតែធ្ងន់ត្រូវតែប្រឹង ខ្វះខាតសេចក្តីខិតខំប្រឹងប្រែងមិនអាចទេដូចសំបីតែកិត្តិយសគេឈ្មោះយើងក៏ដោយដល់តែយើងខំធ្វើល្អខំសាងល្អប៉ុន្តែប្រហែលតែបន្តិចខុសតែបន្តិចចប់មកមែនទេ មានមនុស្សជាច្រើនខំធ្វើល្អមកមានកិត្តិយសល្អស្រាប់តែធ្វើ ខុសតែបន្តិចអាសេចក្តីអាក្រក់ហ្នឹងគឺវាសាយភ័យលឿនណាកសែតចុះក៏មិនសូវចុះរឿងល្អទេកសែតគេចុះរឿងអីអាក្រក់ហើយអាត្មាប៊ូសឡើងជាង20ឆ្នាំមិនតាន់មានកសែតណាមកចុះសរសើរអាត្មា អូ លោកខំលះបងអត់ប្រពន្ធកូនមកប៊ូសអត់ទេឥឡូវសាអាត្មាធ្វើអីខុសបន្តិចមិនចុះព្រាតឥឡូវមែនទេ នឹងរឿងសេចក្តីអាក្រក់ហ្នឹងអញ្ចឹងបានអាត្មាការបើកវគ្គនឹងបានយល់ដឹងពីសារព័ត៌មានខ្លះគឺអឺគាត់មួយគាត់ធ្វើខាងសារព័ត៌មានគាត់ឲ្យ ពាក្យមួយថាត្រូវដឹងថាអ្នកព័ត៌មានដូចរុយចឹងមិនសូវរោមផ្កាទេណាអ្នកព័ត៌មានមិនសូវមិនសូវរោមផ្កាទេ គឺរោមតែរបស់ស្អុយទេឃើញទេឲ្យតែរឿងអាក្រក់ចោចោច អธิបាយអញ្ចឹងមិនថា ទល់ប្រយ័ត្នកុំឲ្យខ្លួនយើងខ្លាយជាប្រហុកទៅអានឹងបានគេមរោមនឹងអញ្ចឹងមានអីទៀតទេណាប៉ុណ្្នឹងចាណាសំដែងមកប៉ុណ្្នឹងហើយជូនបុណ្យកុសលគ្រប់យ៉ាងចំពោះញោមចន្ទដេតដែលកំពុង មានអាពាធព្រោះសូមឲ្យញោមមានអាពាធទៅផ្លូវកាយចាស់ សូមឲ្យចិត្តនឹងមានសេចក្តីជ្រះថ្លាមានបរតនត្រ័យអបអូនចិត្តនឹងជានិច្ចតទៅបើហើយជូនបុណ្យកុសលគ្រប់បែបយ៉ាង ទាំងធម្មទាននិងអមិសទានសូមអនុមោទនាខ្ញុំករណាអាត្មាបានបំពេញអស់ពីចិត្តពីថ្លើមក្នុងការ ថែរក្សា មិនចង់ប្រឆាំងតតាំង ជាមួយ នឹង សង្ខារធម៌ទេក៏ប៉ុន្តែកិច្ចការដែលយើង ត្រូវធ្វើសំគួរ ក្នុងទូនាទីជាកូនអឺមិនតន់ មើលសំណួរអ្នកសួរអំបញ្ញមិញទេចង់និយាយរឿងនេះបន្តិចតទៅទៀតចង់ឲ្យអនុសាសន៍ទៅដល់ប្រធារានុធេរៈគ្រប់ព្រះអង្គ ពីរឿងគួរកបីប្រព្រឹត្តជាមួយនឹងញោមប្រុសស្រីបាទយើងទាំងឡាយជាអ្នកបួសនៅក្នុងសំណាក់ធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធគឺជាតួអង្គគំរូជាគ្រូជាគំរូដល់ ពុទ្ធបរិស័ទទាំងឡាយយើងដឹងហើយនៅពេលដែលពុទ្ធបរិស័ទធ្វើបុណ្យធ្វើកុសលយើងតែងតែបានទៅសំដែងព្រះធម៌ពិសេសញាតិញោមធ្វើបុណ្យធ្វើកុសលឲ្យឈ្មោះផ្សេងផ្សេងដូចជាបុណ្យកតញ្ញូកតវេទីបុណ្យចម្រើនព្រះជន្ម គឺយើងឃើញថាភាកច្រើនពុទ្ធបរិស័ទហ្នឹងគាត់ធ្វើជូនឪពុកម្ដាយរបស់គាត់ហើយយើងក៏ជាតួអង្គណែនាំគេឲ្យធ្វើបុណ្យនឹងឯងណាប៉ុន្តែកុំភ្លេចថាក្រែងលោយើងបានតែនិយាយប្រាប់គេតែយើងនឹងវាអត់មានទួនាទីត្រូវធ្វើដោយខ្លួនឯង នៅសប្ថ្ងៃខ្ញុំបកណាអាត្មាភាពបានជំនះជាមួយនឹងឧបសគ្គទាំងឡាយដូចច្រើន នៅ ពេលដែលខ្ញុំប្រករុណាអាត្មាភាពបាន បំពេញទូនាទីជាកូនចំពោះញោមប្រុសស្រី មានញាតិញោមជាច្រើនអបអរសាទរអនុមោទនីសប្បាយចិត្តត្រេកអរតាម ហើយក៏មានញាតិញោមជាច្រើន មិនពេញចិត្តមិនអបអរសាទរមិនសប្បាយចិត្តហើយក៏ក្នុងនោះមានអ្នកខ្លះក៏ច្រណែនមិនត្រឹមតែមិនសប្បាយចិត្តទេច្រណែននឹងសេចក្តីសុខរបស់ញោមប្រុសស្រីរបស់អាត្មាទៅទៀតទាំងនេះមិនជាការស្ដីបន្ទោសឡើយ មកពីអវិជ្ជាការមិនដឹងម្យ៉ាងទៀត ដែលនាំឲ្យទៅជាការផ្លែកចម្លែកក្នុងចិត្តនៃពុទ្ធបរិស័ទមកអំពីប្រសង់យើងអ្នកបួសយើងមិនបានដើរតួជាអង្គគំរូ ក្នុងការដឹងគុណចេះប្រសពតែនិយាយចេះប្រសពតែទេសតែ ការអនុវត្តជាគំរូវាអត់មានម្ល៉េះហើយ នៅពេលដែលមាន លោក អង្គណាមួយគោរពគោលការណ៍របស់ ពុទ្ធក្នុងការដឹងគុណមេត្តាបិតាវាទៅជាតោះភ្នែករបស់អ្នកស្រុកពីព្រោះវាមិនសម្បូរលោក អ្នកធ្វើដូច្នោះគូរំលឹកសារឡើងវិញ ចំពោះ អ្នកប្រាជ្ញរបស់យើង តាមដែលខ្ញុំរកករុណាអាត្មា បានឮចាស់ចាស់និយាយមកទូយ៉ាងដូចជាសម្ដេចព្រះសង្ឃរាជជរិញ្ញាណោជួនណាតលោកដឹងគុណញោមលោកណាតាំងពីលោកនៅសាមណេរពតហង្សៈមួយហ្នឹងញោមស្រីឈឺទៅដាំទឹកដាំអីបំរើញោមប្រឡាក់ឈូមួយសមុះសមុះហ្នឹងអង្គគំរូ នៅពេលដែល ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់ធរមាននៅ មានសិទ្ធិបុត្រម្នាក់បានជ្រះថ្លា ជាមួយនឹងអឺព្រះពុទ្ធសាសនាវធម៌របស់ព្រះអង្គហ្នឹងក៏សំញោមទៅបួសជាកូនតូលឯក តែមួយក្នុងគ្រួសារដែលម្ដាយឪពុកនឹងសង្ឃឹមទៅលើកូនមួយនឹងឯងសូមញោមទៅបួសញោមមកវអយ៉ាងម៉េចក៏មិនស្ដាប់ទៅបួសអស់ច្រើនឆ្នាំ ទៅនៅក្នុងព្រៃពុកម្ដាយក៏កាន់តែចាស់ទៅចាស់ទៅអ្នកបម្រើក្នុងផ្ទះនឹងក៏ចេះតែបន្លែបន្លំទ្រព្យសម្បត្តិសក់គ្រប់ មិនយូរប៉ុន្មានគាត់ក៏ធ្លាក់ខ្លួនក្រ ក្រនឹងមិនមែនក្រធម្មតាក្ររហូតคล้ายជាអ្នកសុំទានតាមសញ្ញាផ្ទះអ្នកដតីនៅពេលដែលបាន ដំណឹងអំពីញោមតាមរយៈភិក្ខុអ្នកដំណើរលោកក៏ស្រក់ទឹកភ្នែកខ្ញុំជួលចិត្តអាណិតពុកម៉ែរបស់លោកនោះញោមប្រុសស្រី របស់លោក នឹកសំណោះកាលនោះញោមខត់ដែរតែជ្រះថ្លានឹងធัวមកបួសហើយលឿងញោមធ្លាក់ខ្លួនដើរបណ្ដើរកើតទុកបណ្ដើរមកក្រុងសាវត្ថីវិញហ្នឹងមកដល់ផ្លូវបែកជា2ក៏គិតថាតើទៅរញោមមុនឬក៏ទៅរព្រះសម្មាសម្ពុទ្ធមុន ព្រោះទៅហ្នឹងគឺទៅគិតថាសឹកសឹកទៅបំរើញោមព្រោះនៅជាលោកអញ្ចឹងវាពិបាករឿងហ្នឹងប្រពុតបានដោះស្រាយហើយប៉ុន្តែគិតថាមុននឹងសឹកវិញឬក៏ដាក់សិក្ខាបទចុះគួរតែបានទៅស្ដាប់ធម៌ម្ដងទៀតលាព្រះសម្មាសម្ពុទ្ធសិននៅក្នុងពេលនោះព្រះដមៀនប្រភិយា ព្រះអង្គមានបតីអនុគ្រោះសត្វលោក កំពុងតែសម្ដែងធម៌ធម្មតាដល់ពុទ្ធបរិស័ទអញ្ចឹងព្រះអង្គទ្រង់ជ្រាបពីទុក្ខលំបាកក្នុងចិត្តរបស់ភិក្ខុនឹងដែលកំពុងលំបាកថាមកថ្វាយបង្គំលាព្រះអង្គសឹកដើម្បីទៅបំរើញោមរបស់ខ្លួនព្រះអង្គក៏បដូរប្រធានបទ ពធមកសម្ដែងពីគុណមេដាបិតាចុងក្រោយព្រះអង្គថាមនាលភិក្ខុទាំងឡាយការទំនុកបំរុងមេដាបិតាដោយបច្ច័យ4នេះណាមិនចាំបាច់ថាទល់តែក្រហោះទេសំបីតែអ្នកបួសជាភិក្ខុជាសាមណេរនោះក៏អាចធ្វើបានដោយបាយទឹកនំចំណីសម្លៀកបំពាក់សេនាសនៈថ្នាំសង្កូវសពគ្រប់ គឺថាឲ្យតែជារបស់ផ្ទាល់ខ្លួនដែលរមកដោយស្មង មានន័យថាអ្វីដែលគេប្រគេនមកជារបស់ផ្ទាល់ខ្លួនកុំឲ្យតែទៅយករបស់រួមរបស់អ្នកដតីរបស់សង្ឃអីចឹងអានឹងមិនអនុញ្ញាតទេឲ្យតែរបស់ណាផ្ទាល់ខ្លួនគេប្រគេនមកដោយសេចក្តីជ្រះថ្លាហើយជារបស់ផ្ទាល់ខ្លួនអាចទំនុកបំរុងជូនមេដាបេដាបាន ហើយពាក្យថាបំរើហ្នឹងគឺ បានសពគ្រប់ទាំងអស់បោកគក់ចលក់ខោអាវបើថាជាញោមប្រុសវិញអាចគក់ច្បាច់សពគ្រប់បានទាំងអស់វាលែងតែញោមស្រីប៉ុន្តែអវ័យអវ័យរបស់គាត់នឹងអាចបំរើ បានសពគ្រប់គ្រឿងបរិខាអីអីហ្នឹងចង្ហាន់បិណ្ឌបាតអីហ្នឹងក៏បានទាំងអស់លោកក៏សុបាយចិត្តសុបាយបតីអូបើមិនបានមកជួបព្រះអង្គទេ គឺខកធំហ្មង លើលើថាព្រះអង្គសម្ដែង ថាសូម្បីតែ នៅជាបព្វជិតហ្នឹងក៏អាចបំរើមេដាបេតាបានដែរអញ្ចឹងអញត្រូវបានទាំងពីរគឺថាបាននៅជាភ្នោះផង បានបំរើពុកម្ដាយផងអញ្ចឹងគាត់ថាផ្ដាំទៅខកសាមណេរទាំងអស់ផងថាពាក្យថាសឹកទៅបំរើម៉ែឪហ្នឹងពុទ្ធបានដោះស្រាយរួចហើយណាពាក្យហ្នឹង មិនគួរប្រើទៀតទេតែបើថាសឹកដើម្បីទៅរកប្រពន្ធអានឹងប្រើចោះតែបើត្រឹមតែចង់បំរើម៉ែឪជាប្រសងក៏អាចធ្វើបានព្រះពុទ្ធអនុញ្ញាតណាព្រះអង្គដោះស្រាយឲ្យតើសម័យនោះក៏មានបញ្ហាដូចជាយើងអញ្ចឹងដែរលោកមានញោមលំបាកអញ្ចឹងតើព្រះពុទ្ធដោះស្រាយយ៉ាងម៉េចព្រះអង្គដោះស្រាយថាបំរើបាន របស់ណាដែលបានមកដោយស្មងបិណ្ឌបាតបាន គឺថាអាចជូនញោមអត់មានបាបមានអីមានតែបានបុណ្យនឹងចឹងដល់តែលោកបំរើញោមចឹងទៅទៅបិណ្ឌបាតបិណ្ឌបាតមកបានអាហារថ្មីថ្មីមកជូនញោមពិសាហើយបានទៅបិណ្ឌទៀតហ្នឹងចឹងជូនក៏បានជូនក៏អត់ទៅហើយជីវរលោកតែថ្មីថ្មីពីមុននោះលោករស់ហើយកាត់ជាសម្លៀកបំពាក់ឲ្យញោមលោកស្លៀកពាក់ ហើយយកអាសម្ពុតខោអាវរបស់ញោមចាស់ចាស់ហ្នឹងយកមកបោកគក់ទៅដេជាជីវរស្លៀកខ្លួនឯងយើងមើលមើលពិចារណាមើលនេះយើងសម័យឥឡូវនេះបើបានធ្វើប្រហែលជាលោកហ្នឹងមិនដឹងជាយាយយាយជេរលោកមិនហ្នឹងអត់ជ្រះថ្លាទេយកអីទៅជូនយកឯងខំប្រកេនយកទៅអីអីចឹងមើលពីយើងមិនយល់មិនយល់អាត្មាធ្លាប់កាលពីនៅសាមណេរមកសិក្សានៅភ្នំពេញហ្នឹង អត់មានអីទេមិនដឹងថាបានអីផ្ញើញោមទេទៅរកនំប៉័ងបាន4 10ទឹកមកផ្ញើញោមដឹងញាតញោមគាត់និយាយមិនទេគាត់ថាមើលគេមកគេគិតតែម៉ែអូគេអត់មានគិតអីញ៉ាសោះញាតញោមអត់យល់អីសោះគាត់គាត់ចង់អាត្មាទិញនំប៉័ងចែកមកភូមិហ្មងយ៉ាងតាមមើលមានលុយណា Mm-hmm. ឬក៏គាត់ចង់ឲ្យគិតគាត់ឲ្យភ្លេចម៉ែឪនិយាយពាក្យអញ្ចឹងអញ្ចឹងបានជាដឹងហើយហើយមកមកពីអីមកអំពីបព្វជិតយើងហ្នឹងវាមិនបានដើរតួជាអង្គគំរូក្នុងការទំនុកបំរុងមេដាបេដានឹងអញ្ចឹងវាមិនបានឲ្យគេឃើញឲ្យច្រើនណាឲ្យឃើញថាអូឲ្យតែអ្នកបួសហ្នឹងចេះគិតម៉ែឪឲ្យឲ្យគេឃើញគ្រប់គ្នាអញ្ចឹង ដល់តែយូរយូរឃើញមួយវាទៅជារឿងចម្លែកប្លែកអីមិនតែអ្នកឯណាទេសូម្បីតែអ្នកនៅចិត្តចិត្តអាត្មាហ្នឹងក៏មានអ្នកប្លែកក្នុងចិត្តចឹងដែរព្រោះគាត់វាមិនដែលឃើញអញ្ចឹងអញ្ចឹងគាត់យល់ថាអ្នកបុះវាត្រូវតែស្រឡះពីម៉ែឪអត់មានត្រូវគិតទេគ្រួសារអត់មាន គិតទេ មួយកុហកមួយអីហ្នឹងគឺថាត្រូវតែស្រឡះគាត់យល់អញ្ចឹងវាមិននឹងថាយល់បែបម៉េចវាយល់យល់វាច្បាស់ជាងព្រះទៅទៀតណា ច្បាស់ជាងព្រះទៅទៀតប៉ុន្តែមិនមែនតែញាតញោមយើងសម័យហ្នឹងទេសម័យព្រះហ្នឹងក៏មានអ្នកតេះដៀលចឹងដែរលោកលោកដូចគ្នាតេះដៀលតេះដៀលថាលោកអង្គហ្នឹងបួសហើយនៅតែពាក់ព័ន្ធមួយប្រសក់ទៀតបួសហើយនៅតែពាក់ព័ន្ធមួយប្រសក់ទៀតសុខមិនសុខទទួលពិតដល់ព្រះអង្គព្រះអង្គហៅឲ្យហៅ វិខណាដែលផ្គប់គុណកុហកនោះហើយមកព្រះអង្គសួរមនាលវិខឬតអ្នកផ្គប់គុណក្រហោះមែនឬអ្នកបានទំនុកបំរុងបច្ច័យ4ដល់ក្រហោះមែនឬលោកឆ្លើយថាប្រកករណាព្រះអង្គពិតមែនបានព្រះអង្គសួរតទៅទៀតចុះក្រហោះនឹងត្រូវជាអ្វីនឹងអ្នកបានលោកថា លោកទាំងពីរត្រូវជាមេដាបេដាបង្កើតរបស់ខ្ញុំព្រះអង្គព្រះអង្គឲ្យសាធុការសាធុសាធុសាធុប្រពៃណាវិខប្រពៃណាអ្នកបានដើរតាមស្នាមអ្នកប្រាជ្ញហើយអ្នកបានដើរតាមស្នាមនៃមហាបរោះហើយមនាលភិក្ខុការតថាគតនៅជាពពុរិស័តណា តថាគតក៏បានបំពេញដូចជាអ្នកអញ្ចឹងដែរបានព្រះអង្គលើករឿងសវណ្ណសាមនឹងឯងដែលបំរើមេដាបេដាហើយសវណ្ណសាមនឹងគឺជាអតីតជាតិរបស់ព្រះសម្មាសម្ពុទ្ធឃើញទេជាអ្នកបួសដែរគ្រាន់តែថាបួសក្រៅពុទ្ធសាសនាជាតបោះអញ្ចឹងទៅបំរើមេដាបេដាមួយជីវិតរហូតដល់ឪពុកម្ដាយនឹងលាចាកលោកទៅហើយរឿងហ្នឹងក៏របីរាប់ម៉ឺនរៀលលានឆ្នាំអញ្ចឹងទៅ ណាហើយចុងបញ្ចប់មកព្រះអង្គដាក់ច្បាប់មួយតែម្ដងដាក់ច្បាប់ថាភិក្ខុណាតេះដៀលភិក្ខុអ្នកចិញ្ចឹមឪពុកម្ដាយភិក្ខុនោះត្រូវអាបត្តិទុគាត់ពាក្យថាអាបត្តិទុគាត់ហ្នឹងគឺថាជាមនុស្សធ្វើអំពើអាក្រក់ហើយភាសាមនីត្រូវតន្តកម្មអញ្ចឹងទៅ មានន័យថាព្រះអង្គហាមភិក្ខុសាមណេរក្នុងសាសនា មិនឲ្យតេះឌីលភិក្ខុសាមណេរអ្នកចិញ្ចឹមមេដាបេដាទេភិក្ខុណាហ៊ានហាមភិក្ខុណាហ៊ានតេះឌីលត្រូវទោសធ្លាក់នរកបាននឹងចឹងចឹងខ្ញុំបកអនាអាត្មានឹងចង់ពង្រីកគំនិតនឹងតទៅទៀតយកាចូលមកបួសយើង ជនបានចាស់ចាស់គាត់ដើម្បីរំលឹកយើងគាត់ប្រើពាក្យមួយថាបួសផឹកសងគុណណាបួសនេនសងគុណម្ដាយបួសផឹកសងគុណឪពុកពាក្យនេះវាមិនមែនជារឿងត្រឹមត្រូវអីទេក៏ប៉ុន្តែក៏ជាការរំលឹកដាស់តឿនអ្នកមកបួសទាំងឡាយនឹងឯងកុំឲ្យភ្លេចខ្លួនតាមពិតក៏នៅក្នុងលក្ខណៈសងគុណនឹងឯងក្នុងការដែលយើងសិក្សារៀនសូត្រចេះដឹងហើយយើងអាចទំនុកបំរុងគាត់ ឬក៏ដឹកនាំគាត់ឲ្យមានធម៌មានអា ក្នុងខ្លួននឹងឯងក៏វានៅតែក្នុងការតបគុណនឹងដដែលប៉ុន្តែវាមិនមែនជានៃដោយចំពោះទេការបួសរបស់យើង គឺដើម្បីសិក្សារលាស់ខ្លួនជាជាទុកនឹងចឹងចឹងបើភិក្ខុសាមណេរទាំងឡាយពិតជាស្រឡាញ់ឪពុកម្ដាយកុំប្រាពាក្យថាសឹកទៅបំរើគាត់ ពីព្រោះប្រពុតបានដោះស្រាយរួចហើយថាយើងក៏អាចទំនុកបំរុងគាត់បានឲ្យតែយើងប្រឹងប្រែងសិក្សារៀនសូត្រធ្វើជាទីទុកចិត្តនៃពុទ្ធបរិស័ទយើងអាចជួយឪពុកម្ដាយរបស់យើងបានដោយស្រួលនឹងចឹងមានផ្លូវដែលប្រពុតទ្រង់បង្ហាញទ្រង់ដោះស្រាយឲ្យយើងរួចជាស្រេច ហើយបង្កើន បញ្ហានឹងឲ្យបានទលំទលេទៅញាតិញោមប្រកាសជាចេះជ្រះថ្លា ជាមួយនឹងភិក្ខុសង្ឃដែលបំរើមេត្តាបេតានឹងចឹងហើយបើថាប៊ូហើយមិនអាចធ្វើរឿងនឹងទេកុំសង្ឃឹមថាសឹកទៅវិញដឹងសឹកទៅវិញគឺកតញ្ញូជន់កហើយ មួយឆ្នាំពីរឆ្នាំមិនតាន់ផងទៅដឹងប្រពន្ធវាយ៉ាប់ពីណាយ៉ាប់តែម៉ែឪទៅដល់នឹងឯងចឹងមកថាចង់សឹកថាសឹកឆ្លាញ់កូនគេមកនិយាយត្រង់ត្រង់ចឹងបានញាតិញោមគាត់សួរខ្ញុំកណ្ដាលអាភាពថាសឹកដែរទេទៅថោសឹកសឹកដែរណាឯមិនបានសឹកដល់ពេលមិនដឹងហើយតែពេលសឹកហ៊ានក្លាហាននិយាយបើសិនជាសឹកមែន គាត់ថាព្រោះតែស្រឡាញ់កូនគេប្រាប់ត្រង់តែម្ដងតែមកវាស្រឡាញ់កូនគេនោះណាបានសឹកមិនមកបោកប្រាស់យកកិត្តិយសដូចអ្នកសឹកមុនមុនខ្លះតាមពុតស្រឡាញ់ប្រពន្ធសោះសើថាឈឺបុះទៅឈឺឥឡូវឈឺកាពះអូអញ្ចឹងពេទ្យអាមេរិកកាំងបង្កើតពេទ្យកាពះហ្នឹងសម្រាប់ព្យាបាលតអ្នកបុះណាតាមមើលខ្លះទៀតហ្នឹងឈឺថ្លើម អញ្ចឹងពេទ្យឆ្លើមនៅអាមេរិកហ្នឹងសម្រាប់ទៅព្យាបាលលោកអ្នកបួសយូរឈឺឆ្លើមនិយាយនឹងខូចប្រយោជន៍ដល់ធម៌វិន័យខ្លាំងណាស់ព្រោះអីយើងអ្នកបួសអ្នករៀនបានយូរអ្នកចេះអ្នកដឹងហើយទៅបន្ទោសថាមកពីបួសបានឈឺសួរថាអ្នកល្ងងហ្នឹងគឺហ៊ានបួសទៀតទេបើបួសឈឺអញ្ចឹងតាមពិតចង់ការពារកិត្តិយសខ្លួនឯងចង់លយណា សង្លោយអញ្ចឹងហ្នឹងតាមពិតគាត់គុំតែឈឺទេបើមិនឈឺមិនសឹកទេចង់បានតែហ្នឹងចង់បានគេសារសារតែហ្នឹងបណ្ឌិតទេសតានតាមិនខ្លួនមិនដើម្បីលៀបមិនដើម្បីសការៈអីអីទេពីរោះប៉ុន្តែខណ្ឌវិធីសឹកហ្នឹងក៏បោកប្រាស់គេដែរមិនបាច់និយាយដល់ស្អីទេមិនហ៊ាននិយាយត្រង់ទេមកពីឈឺណាមកពីអណិតម៉ែពេកបានសឹក ព្រោះតែបោកប្រាស់នឹងអត់តាមប្រស្រឡាញ់ពន្ធសោះអត់ហ៊ានទាំងស្មោះត្រង់ខ្លួនឯងផងនឹងចឹងហើយញាតិញោមចាំមើលទៅចាំមើលអាត្មាពេលសឹកថាមិនបានសឹកមូលហេតុប្រាប់យ៉ាងពិតប្រកបមិនបានសឹកថាអូមិនស្រឡាញ់ម៉ាយអើស្រឡាញ់មែនបានសឹកស្រឡាញ់គុណនេះអើស្រឡាញ់មែនបានសឹកមិនខ្លាចពីការប្រាប់ការពិតតែបើនេះមិនតន់ទេណានិយាយស្ដាប់ទៅតន់នេះប្រសិនបើប្រសិនបើ ទោះបីឈឺមែនពេទ្យគេអាចព្យាបាលបានតើហើយបើតាមពិតពេទ្យនៅកាណាដាដែលខ្ញុំបកណាអាត្មាភាពបានជួបគាត់ធ្វើពេទ្យនៅកាណាដា ពេទ្យគេពិសោធន៍ឃើញថាអ្នកដែលមិនពិសាអាហារល្ងាចមានសុខភាពល្អជាងអ្នកបរិភោគអាហារល្ងាចនឹងបើគិតជាភាគរយព្រោះអ្វីពីព្រោះនៅពេលល្ងាចកាលណាយើងពិសាយើងឆាប់សម្រាកទៅកាពះអត់បានសម្រាកទេកាពះធ្វើការរហូត ហើយប្រពន្ធក៏សម្ដែងដែរគឺការមិនបរិភោគល្ងាចនឹងឯងវាធ្វើឲ្យមានសុខភាពល្អធ្វើឲ្យមាន ការក្រោកលះមិនស្ពឹកមិនសពន់មិនទម្រន់នឹងចឹងសិក្សារៀនសូត្រអីវាមានស្តិស្មារតីនឹងស្រស់ថ្លាមិនងាយល្ងួយដេកទេហើយកាលណាដាក់បាយឆ្អែតនោះគេហៅថាពុលបាយដេកបាត់តែឥឡូវហ្នឹងឯងមានបានយូរទេ នឹងចឹងគ្រាន់តែ ពីនេះពីនោះបន្តិចពាក់ព័ន្ធនឹងដំណើរជីវិតរបស់ខ្ញុំកណ្ដាអាត្មាភាពហើយក៏មិនតន់ថាព្យាករថាខ្លួនឯងនឹងវាជាកូនកតញ្ញូណាស់នោះទេក៏ប៉ុន្តែគ្រាន់តែបានព្យាយាមអស់ពីលទ្ធភាពហើយថាអ្វីដែលធ្វើបានធ្វើមិនទុកឱកាសឲ្យរំលងហើយពេលនេះក៏អត់មាន ពាក្យថាស្ដាយក្រោយថាអូញោមនៅមិនបានធ្វើល្អចំពោះគាត់អីអត់អត់មានពេលស្ដាយក្រោយទេនឹកឃើញទៅ មាន តែសប្បាយចិត្តញោមមុននឹងគាត់លាចាកលោក ទៅក៏ខ្ញុំប្រកាសថាអាត្មា ភាព បានសួរគាត់ដែរថាតើអាត្មាធ្លាប់មានធ្វើអ្វីឲ្យញោមទាស់ចិត្តដែរទេតើញោមមានអអន់ចិត្តនឹងអាត្មារឿងអ្វីដែរទេ គឺ ចម្លើយអត់មានគាត់មានតែការពេញចិត្តហើយគាត់ព្រមតែសំណូមពររបស់គាត់នឹងគ្រាន់ថា នៅពេលដែលគាត់សម្រានទៅបើកភ្នែកទៅឃើញមុខខ្ញុំកណ្ដាលអាត្មាភាពនៅចិត្តគាត់គាត់ថាសប្បាយចិត្តដូច្នេះហើយបានជាខ្ញុំបកណានឹងនៅអង្គុយកំដរគាត់រហូតដល់គាត់លាចាកលោកទៅនឹងសូត្រធម៌អាកំដរគាត់រហូតដល់គាត់បិទភ្នែកលាចាកលោកនេះ នឹងចឹងហើយអឺជាចុងក្រោយនៃធម្មកថាពាក់ព័ន្ធនឹងចិត្តធម្មកថាពាក់ព័ន្ធនឹងពីរឿងចង់ដឹងគុណមេដាបេដាហើយជាអង្គគំរូទៅដល់ពុទ្ធបរិស័ទដឹងហើយអ្នកបុព្វភេកច្រើនចេះទេពីកតញ្ញូ ពីព្រោះសម្បូរញាតិញោមធ្វើបុណ្យកតញ្ញូ ធ្វើបុណ្យចម្រើនបច្ចុប្បន្នអីអីហ្នឹងគឺថា អឺភាកច្រើនចេះទេសពីរឿងហ្នឹងក៏ប៉ុន្តែ ក្រៃលោមិនដឹងថាតើខ្លួនឯងហ្នឹងជាងការគិតថាខ្លួនឯងជាលោកហើយហ្នឹងមិនអាចធ្វើបានអ្នកខ្លះហ្នឹងគឺគិតអញ្ចឹងមែនទេ គឺត្រូវធ្វើជាងមនុស្សធម្មតាទៅទៀតថាយើង ជាអ្នក សិក្សាផ្នែកចិត្តវិញ្ញាណផ្នែកស្មារតីផ្នែកប្រាជ្ញាស្មារតីហ្នឹងគឺធម្មៈហ្នឹងគឺអ្នកសិក្សាផ្នែកប្រាជ្ញាស្មារតីគឺការដឹងខុសត្រូវការដឹងហេតុផលហ្នឹងហើយព្រោះថា យើងមិនអាចคลายជាកូនកតញ្ញូនៅក្នុងโลกបានទេទោះសឹកទៅវិញមិនដឹងកើតនោះអាហ្នឹងគឺអត់ចេះអីសោះហ្មងមិនយល់អីសោះតែម្ដងហ្នឹងចឹងហើយសំណួរអំបញ្ញមិញម្នាក់ទៅសួរដំបងសំទោសអាត្មាស្ដាប់អត់បានទេសំឡេងទូរស័ព្ទលឺង៉ែង៉ែមិនដឹងថានិយាយថាម៉េច ឬតែព្រះសិអាព្រះសិអាហ្នឹងណាសួរថាម៉េចមិនដឹងថាសួរថាម៉េចស្ដាប់មិនបានហើយសំណួរទី2អឺញោមម្នាក់សួរថាប្រកេនជើងហានលោកហ្នឹងអង្គុយបក់រុយហើយតាអាចារ្យគាត់ថាបាប អានឹងអាចថាបាបក៏បានបុណ្យក៏បានវាអាស្រ័យទៅលើ ការតាំងចិត្តរបស់យើងបើយើងគិតថាដើម្បីឲ្យប្រសងនឹងលោកឆាន់នៅអាហារឲ្យបានស្រួលព្រោះខ្លាចកើតមេរោគយើងចាត់ទុកថារុយនឹងវាជាភ្នាក់ងារចម្លងមេរោគណាអញ្ចឹងយើងមិនចង់ឲ្យលោកនឹងមានមេរោគតាមរយៈរុយនឹងទេ ទើបយើងដេញនឹងបានបុណ្យណាបងបានបុណ្យបុណ្យឬបាបមើលទៅចិត្តទៅឃើញហើយវាមិនមែននៅលើគេថាទេសិក្សាទៅពីចិត្តនឹងទៅដឹងណាបុណ្យនិងបាបសុទ្ធិអសុទ្ធិបរិសុទ្ធឬមិនបរិសុទ្ធហ្នឹងវាអត់មានលើមាត់អ្នកថាទេវានៅលើយើងម្នាក់ម្នាក់នៅលើយើងម្នាក់ម្នាក់ បើញោមមិនសិក្សាអំពីវិរៈចិត្តទេថ្ងៃហ្នឹងញោមឮរឿងហ្នឹងញោមឆ្ងល់ហ្នឹងបាបមែនទេអីបុណ្យមែនទេអីដល់រឿងថ្ងៃក្រោយទៀតគេលើករឿងផ្សេងមកទៀតណាបាបមែនទេអីបុណ្យមែនទេអីវានៅតែឆ្ងល់អញ្ចឹងឥឡូវបើអាត្មាបករឿងហ្នឹងមួយឥឡូវញោមសុខឆ្ងល់ថ្ងៃក្រោយគេលើករឿងមួយទៀតមកទៀតបាបពីបុណ្យអាហ្នឹងឆ្ងល់ទៀតរឿងមួយទៀតឆ្ងល់ទៀតរឿងមួយទៀត ឆ្ងល់ទៀតឆ្ងល់រហូតអញ្ចឹងសិក្សាដើម្បីឲ្យបាត់មេឆ្ងល់គឺសិក្សាពីចិត្តហើយឲ្យស្គាល់ទៅតួបាបតួបុណ្យពិតប្រាកដចំណាយពេលខ្លះទៅណាក៏ញាតញោមពុទ្ធបរិស័ទតែជាពិសេសវាសងនឹងឯងមិនអីចេះអកុសលចិត្ត12មហាកុសល8សម្រាប់ប្រាប់ញាតញោមដែរ មិនចេះខ្មាស់ញាតិញោមថ្ងៃហ្នឹងលោកខ្លះហ្នឹងញាតិញោមទៅសួរអភិធម្មតែបន្តិចហ្នឹងគាត់ថាអាត្មាមិនចេះផងឯងចេះឆ្លើយទៅរួចដែរបួសឡើងពុកពហិរពី3អត់ហ្នឹងចេះអាបន្តិចបន្តួចដើម្បីបំបត្តិការសង្ស័យរបស់ញាតិញោមហ្នឹងអត់ឆ្លើយហ្នឹងក៏ឆ្លើយតែផ្ដេសតែផ្ដាស់តាមតការយល់អញ្ចឹងទៅញាតិញោមវែងខួរក្បាលអស់រាល់ថ្ងៃហ្នឹង គឺសំណួរមួយចឹងមិនសួរតែម្នាក់ទេយើងកើតទេសួរអាត្មាផងទៅសួរលោកគ្រូនេះផងទៅលោកនោះផងទៅទៅចម្លើយចម្លើយនោះវាសើខុសគ្នាអត់អញ្ចឹងគេលប់អស់ហើយទីបំផុតដឹងជឿមួយណាព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យវិនិច្ឆ័យបញ្ហាគ្រប់រឿងទាំងអស់ព្រះអង្គអត់ថាណាខុសណាត្រូវព្រោះគាត់ថាយើងវាមានបញ្ញាស្មារតីសម្រាប់គិតខ្លួនឯងនៅក្នុងកាលាមសោតចឹង អ្នកកុំគិតថានេះជាគ្រូរបស់អ្នកកុំគិតថានេះជាចាស់ទុំរបស់អ្នកកុំក្រន់តែជឿគម្ពីរដីកាអីផ្សេងផ្សេងហ្នឹងវាយើងវាមានអឺលទ្ធភាពអាចពិចារណាបានយើងត្រូវយកមកពិចារណាដោយល្អិតល្អន់វាយល់ថាវាត្រូវជឿយកទៅហើយអ្នកខ្លះហ្នឹងស្ដាប់នេះស្ដាប់នោះអាងយកទៅឆ្លោះគ្នាទៀតអ្នកខ្លះស្ដាប់អាត្មាទេសយ៉ាងទៅយកទៅឆ្លោះជាមួយគេលោកគ្រូសានជាតិហានចឹង ជាងការថ្មថាអញ្ចឹងមែនតែបំណងនិយាយវាមិនមែនដូចគាត់យល់ទេដូចរឿងអាត្មានិយាយរឿងបាយសីរឿងស្អីស្អីរឿងដុតធូបអីចឹងដល់អ្នកស្ដាប់មិនតន់ថាអាត្មាមិនអោយដុតធូបទេអាត្មាមាននិយាយចឹងឯណាដុតហ្នឹងបើសិនជាយើងចេះកិច្ចក្នុងការដុតហ្នឹងក៏វាបានប្រយោជន៍ចឹងដែរតំណាងឲ្យស្អីឲ្យអីចឹងទៅ កាអីហ្នឹងក៏វាដូចតែគ្នាចឹងដែរដាក់ទៅវាសពូនទៅអីទៅគិតដល់សង្ខារធัวអីអាហ្នឹងស្រេចតែយើងគោរពយកមកគិតឲ្យមានប្រយោជន៍ទេប៉ុន្តែថានិយាយសំដៅណាអាធូបដែលវាវាវាចង្រៃហ្នឹងវាឆ្លក់លោកដុតច្រើនពេកហ្នឹងណាស្រួលស្រួលវាឆេះគាត់ឆេះពហិយឲ្យប្រយ័ត្នឲ្យប្រយែងចឹងឯងហ៎ពហិយគូល្អល្អអីហ្នឹងដុតយូរយូរខ្មៅពហិយអស់ឲ្យវាដឹងប្រមាណ ប្រពៃណីខ្លះហ្នឹងវាពិបាកបំបត្តិតែប៉ុន្តែយើងចេះរៀបចំពីច្រើនមកតិចចឹងទៅរៀបចំយ៉ាងម៉េចកុំឲ្យវារលាកគ្នាចឹងទៅឲ្យវាស្រួលចឹងទៅហើយដល់ទៅពេលស្ដាប់វាមិនបានវាថាលោកគ្រូសាមជានឹងហាមឲ្យដុតធូបទេម៉េចណាតើមានសិទ្ធហាមមានតែសិទ្ធពន្យល់ឲ្យវាយល់ដឹងឡើងបើយើងមិនធ្វើព្រោះតែគេហាមវាគ្មានប្រយោជន៍ទេមានន័យថាអត់យល់អីសោះនឹងចឹងអាយ ព្រះសម្មាសម្ពុទ្ធព្រះអង្គដូចជាចិត្តបរិណិព្វានមានសុផតតមកសួរយ៉ាងសាសនានេះប្រថាល្អសាសនានោះប្រថាល្អតើព្រះអង្គថាយ៉ាងម៉េចដែរព្រះអង្គថាល្មមហើយមិនអាចនិយាយថាទម្រាំតែរៀបរាប់ថាសាសនានេះថាម៉េចសាសនានោះថាម៉េចជាប់នឹងយើងជីវិត10ក៏រៀបរាប់មិនអស់ដែរ អញ្ចឹងគ្រាន់តែថាគាត់ប្រាប់បើផ្លូវត្រូវមាននៅក្នុងសាសនាណាសាសនានោះហើយគឺជាសាសនាត្រូវមានសមាធិធិមានសមាសង្កប្បៈការគិតត្រូវការត្រេះរិះត្រូវការនិយាយត្រូវការងារត្រូវជាយាមត្រូវចិញ្ចឹមជីវិតត្រូវការរលឹកត្រូវការតម្កល់ចិត្តត្រូវអញ្ចឹងมันចំពោះថាវានៅ ក្នុងពុទ្ធសាសនាទេតែនៅឯណាក៏ដោយ ពេលណាក៏ដោយឲ្យតែមានផ្លូវត្រូវគឺត្រូវ ហើយនៅក្នុងសាសនាណាក៏ដោយក៏ដើរផ្លូវខុសគឺខុសសូម្បីតែយើងប្រកាន់ថាយើងជាអ្នកកាន់ពុទ្ធសាសនានឹងក៏ដោយឯតែប្រាចាអរិយមេអង្គ8វាខុសហើយវាខុសហើយណាវាខុសហើយពីព្រោះការត្រាស់ដឹងរបស់ពុទ្ធនឹងវាមិនមែនដើម្បីអ្នកក្រុមណាទេព្រោះព្រះអង្គអត់មានក្រុមទេកើតឡើងដំបូងឡើយម្នាក់ឯងគាត់ ហើយព្រះអង្គផ្សព្វផ្សាយអ្វីដែលព្រះអង្គត្រាស់ដឹងទៅបានអ្នកលះបង់សាសនាផ្សេងៗមកជួយគ្រប់គ្រងព្រះអង្គហ្នឹងមានសាវករហូតដល់សពថ្ងៃហ្នឹងនឹងចឹងចឹងវិលមករស់សំណួរញោមវិញញោមថាបករួយនឹងគឺនៅលើការតាំងចិត្តរបស់ញោមណាការតាំងចិត្តរបស់ញោមឲ្យញោមគិតថាសង្គ្រោះលោកឲ្យលោកឆាន់វាពេញមាត់ឡើងការលោកខ្ពើមឃើញរុយចឹងទៅហើយយ៉ាងទីយើងគិតថារុយហ្នឹងជាភ្នាក់ងារចម្លងមេរោគ ដូចអើវាចឹងទៅកុំឲ្យលោកកើតរោគប៉ុន្តែបើយើងបក់ដោយខឹងមួយអារុយនេះខឹងអាហ្នឹងដឹងចិត្តយើងទៅកើតបដិខៈតោមនោះជាមួយរុយហ្នឹងអាហ្នឹងវាជាអកុសលហើយអញ្ចឹងបានថាចម្លើយមួយដែលថាបាបតែម្ដងបន់តែម្ដងពីណាថាត្រូវថាវាមិនត្រូវទេអាថាថាបានបន់វាមិនមែនបន់ទេបើខឹងរុយបាបហើយតែបើយើងគិត អនុគ្រោះលោកជាចិត្តមេត្តាចិត្តករុណាអាហ្នឹងវាបនហើយណាបនវាសម្រេចមโนមយាសម្រេចអំពីចិត្តណាណាមโนសេដ្ឋាមโนមយាម្នាក់សាគេបទុតិអ្នកនោះភាកពាកហ្នឹងគឺនៅខាងដើមធម្មបទហ្នឹងព្រះអង្គសំដែងងាយងាយព្រះអង្គដាក់មេរៀនមកងាយងាយងាយងាយគិតហើយកុំពីណាថាកុំទៅជឿពីណាថាអូអាហ្នឹងឯងបានបនបនបនចាំបាច់គេថាចិត្តយើងយើងមិនដឹង ប៉ុន្តែដឹងហ្នឹងវាទល់តែយើងសិក្សាផងរៀនឲ្យវាចេះដឹងផងបានព្រះអង្គឲ្យយកខ្លួនឯងជាទីពឹងណាណាឲ្យយកខ្លួនឯងជាទីពឹងប៉ុន្តែយើងយល់ផងថាពឹងខ្លួនឯងនឹងខ្លួនមិនតើខ្លួននឹងវាចេះខ្លួននឹងវាសិក្សាច្រើនយល់ដឹងច្រើនបានអាចជាទីពឹងរបស់ខ្លួនឯងមើលថាល្ងងទេនិយាយអត្តាឲ្យអត្តនោមនាធម100ចប់ទៀតក៏គ្មានប្រយោជន៍ដែរឲ្យតែនៅល្ងង រឿងដែលត្រូវចេះហ្នឹងមិនបាច់រៀនដល់ចប់ថ្នាក់អីទេវាសោតបានតិចតិចតិចជីវិតរស់នៅហ្នឹងតិចតិចតិចតិចទៅហើយបើយើងចង់ស្វែងយល់រឿងបុណ្យបាបសិក្សាអំពីឫសគល់បុណ្យបាបហ្នឹងទៅទៅស្អីជាបុណ្យស្អីជាបាបវាពិតប្រាកដហ្នឹងចឹងហើយតិចតិចទេដើម្បីវិនិច្ឆ័យបុណ្យនិងបាបឲ្យបានច្បាស់រៀនតែចិត្តប្រមាណជា20ដួងហ្នឹងទៅបានណាប៉ុណ្ណឹងក៏បានដែរ ហើយរៀនពីអការៈវាទៅមហាកុសលមាន8ជាឈ្មោះបុណ្យអកុសលចិត្ត12ជាឈ្មោះបាបហើយអំពើមិនក៏ដោយចេញមកតាមកាយក៏ដោយតាមវាចាក៏ដោយរូបភាពបែបណាក៏ដោយពិនិត្យមើលចិត្តយើងបើកាលណាចិត្តជាប់ជំពាក់ចិត្តលោភៈកើតឡើងបដិខៈកើតឡើងវែងកើតឡើងបាបហើយទោះបីទៅដល់ណាក៏ដោយទៅដល់ស្រុកព្រះក៏ដោយយើងមើលមើលអ្នកខ្លាំងមិនមែនថាឲ្យតែបានទៅស្រុកព្រះសុទ្ធតែល្អឯណាទេវតន់ធ្លាក់នរកក្នុងស្រុកព្រះហ្នឹង ចិញ្ចាអីហ្នឹងធ្លាក់រក់ទៅក្បែរក្បែរវត្តហ្នឹងឯណាក្បែរក្បែរព្រះហ្នឹងណាសាច់ស្អីកោកាលិកៈអីហ្នឹងទៅជួបព្រះហើយនៅទៅធ្លាក់នរកអញ្ចឹងឯងអញ្ចឹងបនបាបវានៅក្នុងចិត្តអាត្មានេះមិនមែនថាហាមឲ្យទៅស្រុកព្រះទេវាយើងទៅដោយល្អទៅទៅថ្វាយអង្គមទៅសិក្សាទៅស្វែងយល់ឲ្យវាមានទំនុកចិត្តពិតថាមានមែនហ្នឹងគឺថាទឹកចោះ ហ្នឹងចឹងតែបើថា ទៅសិតតែល្អក៏មិនមែនដែរអ្នកខ្លះហ្នឹងមុនទៅជ្រះខ្លះណាទៅដល់ចុងបញ្ចប់អញដឹងតែចឹងអត់មកអាខ្ញុំទៅពិបាកពេកណាអ្នកខ្លះខូចអស់ខ្លះមិនតាន់ទៅអត់អីទៅនឹងស៊ីលើសស៊ីខ្វះឆ្លោះគ្នាណាជាងកាក៏វាមានអញ្ចឹងវាមិនសិតតែល្អទេណាណាអ្វីអ្វីល្អព្រោះចិត្តល្អអ្វីអ្វីអាក្រក់ព្រោះចិត្តល្អអាក្រក់ព្រះអង្គសម្ដែងថាសត្វ សៅម៉ងព្រោះចិត្តសៅម៉ងសៅម៉ងឈ្មោះបាបហើយសត្វបរិសុទ្ធព្រោះចិត្តបរិសុទ្ធអញ្ចឹងចិត្តបរិសុទ្ធនោះចិត្តបុណ្យនឹងឯងសម្រាប់យើងដែលជាពធជននោះវាមិនមែនជាកិរិយាទេអឺឲ្យតែញាតញោមយល់តួបុណ្យតួបាបច្បាស់ចង់ចង់គេរៀបពិធីនឹងតាំងពីឋានមនុស្សរហូតដល់ឋានទេវតាទីក៏ដោយហើយគេមកថារក អានឹងវាជាស្អីវាជាស្អីវាវាអត់មានអីពិបាកក្នុងការវិនិច្ឆ័យបុណ្យនិងបាបសោះបដ ாய் ពីព្រោះគម្ពីរបុណ្យបាបនឹងវាអត់មាននៅក្នុងគម្ពីរសភៅវានៅក្នុងហរតីយើងឯណានៅក្នុងចិត្តយើងឯណាហើយក៏មិនមែននៅលើមាត់អ្នកដតីដែរមិនមែននៅលើមាត់អាត្មាទេនឹងអីសំបីបើសិនជាសួរនរណាថាបក់រុយប្រកេនលោកហ្នឹងបានបុណ្យហើយបានបាបអ្នកឆ្លើយថាបាបអាត្មាឲ្យបន្ទុសេរោបណ្ដោយហើយអ្នកឆ្លើយថាបានបុណ្យក៏ឲ្យសេរោដែរមានអីទៅវាស់ចិត្តគេនោះ ដែលហ៊ានថាគេបានបនបានបាបនោះមានតែម្ចាស់ខ្លួនទេដែលអាចនិយាយថាវាជាបុណ្យឬក៏ជាបាបណាអត់ឃើញទៅថ្វាយគុំលោកបានបនអត់នរណាហ៊ានឆ្លើយថាបានបនអានឹងក៏សរោដែរពីព្រោះអ្នកខ្លះស្រីស្រីខ្លះចង់ទៅញ៉ែលោកទៅថ្វាយគុំចិត្តអាក្រក់ហ្នឹងប៉ុន្តែធ្វើថ្វាយគុំយកអេអញ្ចឹងទៅណាឧទាហរណ៍ បើគេមិនអញ្ចឹងក៏ហីចុះយើងទៅថាបុណ្យបាបមកយើងមាននៅក្នុងចិត្តគេណានឹងអញ្ចឹងហើយឃើញខ្លះធ្វើស្មើស្មើជាមួយលោកថាគេនឹងបាបថាមិនមែនជាងកាលគេមិនមានចេតនាក្នុងការអែបអបលោកអីចឹងទៅទៅថាគេអាក្រក់ក៏ថាមិនបានអញ្ចឹងបុណ្យនឹងបាបវានៅក្នុងចិត្តគេថាអូបានដើរទេសនាអញ្ចឹងល្អណាស់បានបុណ្យច្រើនមិនប្រកាសទេ ទេស្នានសំលុយការប្រពន្ធក៏មានដែរណាហ្នឹងវាមានច្រើនរឿងអញ្ចឹងហើយអ្នកអត់ទេសនាសិតតែអាក្រក់មែនទេជាងការលោកមិនសង្ខវល់អារឿងជាមួយ មនុស្សច្រើនជាងការព្រះអង្គសរសើររឿងការនៅម្នាក់ឯងរឿងស្ងប់ស្ងាត់អីចឹងទៅហើយចុងក្រោយសំណួរចុងក្រោយអឺញោមសួរថា លោកតាអាពាតប្រហែលជាលោកសង្ឃហើយតាមមើលមានយាយមានអីច្បាច់ជើងអីឲ្យអញ្ចឹងទៅលោកថាមិនអីទេតាមពិតវាមិនអីមែននឹងឯងរឿងសិក្ខាបទហ្នឹងព្រះអង្គហាមតែលោកទៅប៉ះគេតើរឿងគេមកប៉ះលោកបើអង្គមានហាមឯណាអត់ផងហ្នឹង មិនតែយាយទេសំបីកមុំក៏ដោយចុះមកអោបអាត្មាបើអាត្មានៅស្ងៀមអាត្មាមានទោសអីទេអោបគ្រប់អោបឲ្យចំអោបឲ្យណែនតឹងដៃក៏ដោយបើអាត្មានៅស្ងៀមបានអាត្មាអត់មានទោសអីទេមិនបាច់ទៅច្បាច់ជើងឲ្យក៏មកអោបមកថើបមកគេមិនក៏ដោយចុះបើអាត្មាអាចនៅស្ងៀមបានមិនកំរើកអត់មានទោសអីទេហ្នឹងចឹង ប៉ិនខាងថាបើគេអោបឲ្យដាក់ទ្រូងគេមកប៉ុលយើងចឹងហើយយើងចង់កម្រើកថាមើលទ្រូងគេនៅវាទន់មិនយើងងាកបន្តិចដើម្បីដឹងសម្ផស្សគេអាងាកបន្តិចដើម្បីប៉ះហ្នឹងអាហ្នឹងអត់ត្រូវទោសតែបើថានោះស្ងៀមរហូតដល់តែចិត្តត្រេកអរទៅទៀតគិតតាមវិន័យនៅតែអត់មានទោសចឹងត្រេកអរនោះអញសប្បាយចិត្តដល់បានគេមកអោបអញគិតតាមវិន័យនៅតែមិនត្រូវទោសចឹងឲ្យតែនៅស្ងៀមកុំកម្រើកប៉ុន្តែបើគិតតាមអភិធម្មវាបាបហើយ កាមរាគៈកើតឡើងហើយបាបនោះវាមាន2 3ជាន់អញ្ចឹងណាកិលេសវាមាន3ថ្នាក់អឺមានវិតកមៈកិលេសអាហ្នឹងបាបធំធំការកន្លងសិក្ខាបទបរិយុទ្ធានកិលេសផ្លូវចិត្តដោយដែលអាត្មានិយាយមិញអញ្ចឹងគេហៅថាឥឡូវនាងហ្នឹងមកអោបគិតតាមវិន័យអត់ត្រូវទោសទេវិតកមៈកិលេសអាកិលេសប្រព្រឹត្តកន្លងសិក្ខាបទហ្នឹងអត់ត្រូវទោសទេក៏ប៉ុន្តែផ្លូវចិត្តមាន រយដ្ឋានកិលេសគឺកិលេសដែលកើតតាមផ្លូវចិត្តវាមិនចេញមកតាមទ្វារកាយទ្វារតាមទ្វារវាចាណែមួយទៀតហៅថាអនុស័យកិលេសទោះបីជាកំពុងធ្វើបុណ្យហ្នឹងក៏កិលេសហ្នឹងវាមិនតាន់ងាប់ដែរដល់ពេលវេលាវាកើតឡើងទៀតចុះដើម្បីល្អវាយ៉ាងម៉េចដើម្បីល្អតាមពិតទៅវាមិនគួរឲ្យស្រីស្រីមកពាក់ព័ន្ធទេព្រោះ ព្រោះស្រីហើយប្រុសហ្នឹងវាដឹកខ្សែភ្លើងឆក់អញ្ចឹងវាងាយនឹងឲ្យកើតគំនិត អាក្រក់ងាយនឹងកើតគំនិតអាក្រក់នឹងចឹងវាអាចជិះយាយបានក៏ជិះទៅណាលោកតាប៉ុន្តែឲ្យលោកតាត្រូវអាបត្តិអត់មានត្រូវទេលោកអត់ត្រូវមែននោះឯងលោកមិនមានជាមានទោសអីទេព្រោះលោកអាពាតលោកនៅស្ងៀមមាន ចង់ទៅឆឹកយាយយាយណាអត់ទេលោកតាតាមិនជួយយាយយាយច្បាច់កោសខ្យល់ឲ្យអីបានទាំងអស់ហ្នឹងគិតមែនតើបានទាំងអស់ហ្នឹងឯងលោកសឹងស្ងៀមទៅក៏ប៉ុន្តែថាដើម្បីការពារណាដើម្បីការពារមិនគួរទេមិនគួរពីព្រោះវាងាយនឹងការអកុសលចិត្តអាធិធពីហ្នឹងវាមិនស្រួលសោះឡើយ ដូចថ្មរាល់ថ្ងៃក៏វាមានខ្លាំងអីដែរចឹងបានមិនសូវហ៊ានស្និទ្ធស្នាលជាមួយនាងនាងណានឹងឯងគឺតែស្នេហ៍វាមិនឈ្នះស្និទ្ធអញ្ចឹងសរុបសេចក្តីមកវិញមិនត្រូវគឺពិតជាមិនត្រូវទោសមែនហើយ តាមវិន័យក៏ប៉ុន្តែផ្លូវចិត្តវាអាចងាយងាយនឹងគិតផ្ដេសផ្ដាសងាយនឹងគិតផ្ដេសផ្ដាសយើងក៏លេចទៅមើលព្រះមហាកាសបៈ អឺនៅពេលដែលនាងលេជាទេវធីតាមកលោកទុកបិណ្ឌបាតពេលថ្ងៃពោះចឹកនាងស្លាប់ទៅទៅការទេវតាយប់យប់លៀងនាងមកបោះសម្រាមបោះនៅក្រៅក៏លោកហត់មិនឲ្យធ្វើដែរលោកមិនចង់ឲ្យមានស្រីស្រីមកពាក់ព័ន្ធមកបំរើអីអីចឹងប៉ុន្តែបើមានទោសអីវាអត់មានទេក៏ប៉ុន្តែកុំឲ្យមានឈ្មោះថាសមណៈនឹងមានស្រីស្រីមកបំរើអីអីចឹងណា តាំងពីលោកចេញទៅបួសម៉េះមិនតាន់បួសមែនទែនមកមិនតាន់ទៅដល់ពេលទៅបានជួបព្រះអង្គបួសផងគ្រាន់តែដើរចេញពីផ្ទះទៅហ្នឹងនិយាយគ្នាជាស្រេចថាយើងកុំដើរជាមួយគ្នាអីក្រែកក្រែងគេយល់ច្រឡំអីចឹងទៅគេបាបមិនមែនបាបយើងទេអ្នកមើលមកច្រឡំហ្នឹងម៉ៃខុសហ្នឹងវាបាបអ្នកថាហ្នឹងចឹងយើងកុំដើរជាមួយគ្នាអីឃើញទេបែកគ្នាតាំងពីចេញពីផ្ទះទៅម្លេះ នឹងចឹងសរុបមកវិញអត់មានគ្រប់គ្រងរឿងចឹងទេក៏ប៉ុន្តែតាតាកុំមើលនឹងភ្នែកពេកប្រហែលជាអត់មានតាណារវល់សោះមិនមិនវាដាច់យ៉ៃមែនទេនៅសល់តែយាយនឹងឯងឬក៏ថាលោកសាមណេរភិក្ខុក្នុងវត្តនឹងមិនមើលលោកតាសោះទេអីបានវាដល់ថ្នាក់នឹងទៅហើយណាវាអាចអញ្ចឹងណាអញ្ចឹងបានវាលំបាកអ្នកបួសរហូតនឹងដែរសង្ឃឹមអីបើលោកគ្នាឯងមិនមើល ហើយបើគិតតាមវិន័យវិញមានវិខអពាតវិខសង់ក្នុងវត្តមិនទៅមើលត្រូវទោសមិនខ្វល់ខ្វាយមិនមើលរហូតដល់ព្រះអង្គសម្ដែងប្រពពោតកតតេសធិរៈពេលលោកអពាតឈឺខ្ទុះបែកខ្ទុះហូរឈាមចេញពីខ្លួនវិខរត់ចោលអស់ព្រះអង្គទៅមើលដោយខ្លួនឯងជាមួយព្រះអនុនហ្នឹង ចុងក្រោយភិក្ខុមកវិញព្រះអង្គសួរធម្មនាលភិក្ខុទាំងឡាយចុះបើតថាគតនឹងមានអពាធឈឺដូចជាភិក្ខុនេះអញ្ចឹងតើអ្នកទាំងឡាយរត់ចោលតថាគតអញ្ចឹងដែរហ៎រត់ចោលតថាគតអញ្ចឹងដែរទេព្រះអង្គហើយបើព្រះអង្គមានអពាធទាំងទូបង្គំមិនរត់ចោលទេបានព្រះអង្គថាសាធុចាប់ពីថ្ងៃនេះទៅបើអ្នកណាចង់បំរើតថាគត គឺបើមានភិក្ខុណាអាពាតអ្នកបំរើទៅភិក្ខុណាសាមណេរណាបំរើភិក្ខុអាពាតអ្នកនោះថាដូចជាបានបំរើតថាគតដែរណាពីព្រោះបានផ្គប់ចិត្តព្រះអង្គព្រះអង្គទុកអ្នកបួសទាំងឡាយជាកូនព្រះអង្គនឹងចឹងទតីល្អណាស់ព្រះសម្មាសម្ពុទ្ធនឹង មិនចាំបាច់ថាគេទៅបម្រើព្រះអង្គទេគ្រាន់ថាអ្នក ចេះស្រឡាញ់គ្នាទៅចេះថែគ្នាទៅចេះមើលគ្នាទៅឈ្មោះថាបានបម្រើទៅថាគាត់ហើយជាងបំណងរបស់ព្រះអង្គនឹងចង់ឃើញ កូនចៅរបស់ព្រះអង្គសត្វលោកទាំងអស់នឹងចេះសាមគ្គីគ្នា ចេះជួយទុក្ខធរៈគ្នានឹងចឹងចុងក្រោយនឹងផ្ដាំចឹងថាយើង ជាអ្នកមគ្គុទេស ដឹកនាំ ពធទាំងអស់គ្នានឹងកុំមើលមុខគ្នាមិនត្រង់អីសម្របសម្រួលគ្នាទៅកុំបើកប៉ុស្តិ៍វិទ្យុនិយាយដើមគ្នានោះដាក់មីក្រូនិយាយដើមគ្នានោះវាបង្កើនទៅទិន្នន័យអាក្រក់លទ្ធផលអាក្រក់មរតកអាក្រក់ទៅដល់អ្នកស្ដាប់ ទៅដល់ពុទ្ធបរិស័ទទាំងឡាយនឹងចឹងចឹង យើងជាអ្នកចែកនៅចំណេះដឹងជាការអប់រំដល់ពុទ្ធបរិស័ទយើងត្រូវតែធ្វើជាអង្គគំរូតាំងពី មានន័យថាយើងចង់ឲ្យគេយ៉ាងម៉េចយើងធ្វើអញ្ចឹងសិនណាឧទាហរណ៍ថាចង់ឲ្យគេគោរពធម៌មួយហៅថាធម៌សាមគ្គីអញ្ចឹងយើងកុំបែកបាក់គ្នាកុំវេបហាគ្នាមានរឿងអីយើងមានពេលជជែកគ្នាជំនុំគ្នាដោះស្រាយគ្នាទៅណាវាអាក្រក់ស្ដាប់ណាស់ ជាងការរឿងយើងតែពីរអ្នកដែលនិយាយដើមគ្នាដាក់តាមវិទ្យុដាក់តាមមេក្រូអីអីអញ្ចឹងអារឿងគេមិនដឹងសោះធ្វើឲ្យគេដឹងវាជារឿងអាក្រក់ហើយកុំថានិយាយដើមគេហើយយើងទៅជាមនុស្សល្អអត់ល្អទេគេដឹងតែយើងមនុស្សអាក្រក់ហើយមនុស្សល្ងងទេដែលជឿយើងនោះក៏ប៉ុន្តែបើគំនិតគេអ្នកប្រាជ្ញគ្រាន់តែយើងនិយាយដើមមនុស្សម្នាក់គេចាត់ទុកថាយើងជាមនុស្សពីលបាត់ទៅហើយពីព្រោះបុគ្គលពីលមានការសម្លឹងទោសអ្នកដទៃជាកម្លាំង បុគ្គលជាបណ្ឌិតមានការមិនសម្លឹងទោសគេ ហើយ មានការសម្របសម្រួល ជាកម្លាំងរបស់បណ្ឌិតទាំងឡាយមិន និយាយអុចមិននិយាយឲ្យគេខឹងក្រោតឡើយនឹងពេលវេលាសំគួរប៉ុណ្ណឹងសូមបញ្ចប់នៅធម្មកថាតែប៉ុណ្ណេះលើសលួសខ្វះខាត សេចក្តីគួរពំគួរយ៉ាងណាសូមប្រធេរារុធេរៈគ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទនិងគ្រោះអភ័យទោសតែរាល់សេចក្តីល្អខ្លឹមសារដែលអាច ទទួលយកបានក៏គួរតែគិតពិចារណាសម្រាប់ពេលនេះខ្ញុំបកណាអាត្មាភាពសូម